តើខ្ញុំគួរធ្វើបែបណាទើបអាចឲ្យខ្លួនឯងមានតម្លៃមានគោលដៅច្បាស់លាស់ក្នុងជីវិតបានព្រោះខ្ញុំរាល់ថ្ងៃរស់នៅដូចគ្មានន័យអ្វីទេរៀនក៏មិនកើតធ្វើអ្វីក៏មិនកើតមនុស្សជាទីស្រឡាញ់ក៏លែងត្រូវការត្រូវស្រឡាញ់ខ្លួនឯងមុនបើយើងអត់ទាំងស្រឡាញ់ខ្លួនឯងផងគេក៏មិនស្រឡាញ់យើងដែរអញ្ចឹងក្នុងការស្រឡាញ់ខ្លួនត្រូវតែថែខ្លួនឲ្យល្អសិន កាលណាយើងមានតម្លៃមនុស្សពិតជាមករយើងយើងកុំបន្ទោសគេមិនឲ្យតម្លៃអញ្ចឹងណាតម្លៃមិនមែននៅលើគេឲ្យឬអត់ទេតម្លៃគឺមិនដឹងថាតើយើងសម្គាល់លើអីទៅទៀតប៉ុន្តែតម្លៃដែលអាត្មាចង់និយាយគឺការគិតត្រូវ ការធ្វើត្រូវ ការនិយាយត្រូវអញ្ចឹងបើវាត្រូវអស់ហើយ អ្នកដតីមិនឲ្យតម្លៃវាអត់មានអីបញ្ហាទេ you are not what people think អង់គ្លេសថាចឹងថាអ្នកមិនមែនជាអ្វីដែលមនុស្សគិតទេ អ្នកគឺជាអ្វីដែលអ្នកគិតអ្នកគឺជាអ្វីដែលអ្នកធ្វើមិនមែនអ្នកជាអ្វីដែលគេគិតទេគេគិតគេមើលរូបភាពតែអ្នកពិតប្រកបគឺជាអ្វីដែលអ្នកគិតនិងអ្នកធ្វើ តែអ្នកមិនមែនជាអ្វីដែលគេមើលឃើញតែគេស្ដាប់ឮនោះទេនឹងចឹងហើយក៏មិនចាំបាច់ធ្វើឲ្យមាន តម្លៃដោយដោយរូបភាព ដែលគេឲ្យនិយមន័យសັບថ្ងៃហ្នឹងដែរគឺកាលណាយើងគិតអារឿងតម្លៃគេឲ្យយើងយើង បំពេញវាអត់គ្រប់ទេជាងការតម្លៃរបស់យើងខណៈគេមិនត្រូវការគេមិនទទួលស្គាល់យើងថាយើងអត់តម្លៃមែនទេតម្លៃរបស់យើងមានផ្សេង តម្លៃរបស់យើង មានផ្សេងរឿងគេមិនត្រូវការរឿងរបស់គេកុំអោយច្បុកច្បល់គ្នាបើសិនជាយើងពាក់ព័ន្ធនឹង តម្លៃត្រូវគេឲ្យឲ្យគេត្រូវការឲ្យគេស្រឡាញ់នោះយើងបំពេញតម្លៃនឹងមិនត្រូវទេឧទាហរណ៍ថាយើងជាផ្កាមួយវាធម្មជាតិរបស់យើងហ្នឹងវាមានកម្ពស់តែប៉ុណ្្ណឹងមកជីវិតតែតែកម្ពស់ប៉ុណ្្នឹងដែរ ប៉ុន្តែមនុស្សគ្រប់គ្នាភាកច្រើនគេទៅទិញអាផ្កាដើមខ្ពស់ខ្ពស់ដល់គេដើរចិត្តផុតយើងតូចចិត្តគេមិនអោយតម្លៃទេតម្លៃរបស់យើងផ្សេងពេលណាអ្នកខ្លះគេចង់បានអាផ្កាទៀបទៀបទៅដាំក្នុងសួនគេមិនត្រូវការនោះណាអញ្ចឹងផ្កានឹងមានតម្លៃមិនមែនមនុស្សភាកច្រើនឃើញថាល្អទៅមានតម្លៃមិនមែនទេវាមានតម្លៃរបស់វា តម្លៃរបស់វាត្រង់ថាវាបើជីវជាតិឲ្យល្អត្រូវពលឺថ្ងៃល្អរីកបានល្អប៉ុណ្ណាគឺប៉ុណ្ណឹងរបស់វាអានឹងតម្លៃរបស់វាតម្លៃរបស់វាមិនមែនត្រង់ថាអ្នកដតីនឹងឲ្យតម្លៃឬក៏ត្រូវវិវត្តខ្លួនវាទៅតាមផ្កាផ្សេងអត់ទេគឺធ្វើម៉េចឲ្យខ្លួនវានឹងរស់តាមធម្មជាតិរបស់ខ្លួនវាយើងដូចគ្នាចឹងដែរយើងទៅរៀនស្គាល់ខ្លួនយើងរៀនស្រឡាញ់ខ្លួនយើង នឹងហើយព្រះបរមគ្រូព្រះអង្គត្រាស់ថាអត្តានញ្ជេបយ៉ាងជាញេរខយៈនឹងសរខិតាំងតនមញ្ញតរង្គយមੰបដិជ្ជកេយបណ្ឌិតោបើបណ្ឌិតដឹង ថាខ្លួនជាទីស្រឡាញ់របស់ខ្លួនហើយណារឿងស្រឡាញ់ខ្លួននឹងស្រឡាញ់ប៉ុន្តែសំខាន់មួយទៀតបើដឹងថាខ្លួនជាទីស្រឡាញ់របស់ខ្លួនហើយត្រូវតម្កល់ខ្លួនឲ្យល្អឲ្យផុតចាកអំពើសៅមងអាក្រក់ផ្សេងផ្សេងហ្នឹងហើយ មិនប្រព្រឹត្តអំពើដែលទុច្ចរិតមិនប្រព្រឹត្តអំពើអាក្រក់ហ្នឹងបើបើចេះស្រឡាញ់ខ្លួនត្រូវដកខ្លួនឲ្យផុតពីរបស់ស្មោកគ្រោកអញ្ចឹងហ្នឹងបើស្រឡាញ់ខ្លួនហ្នឹងហើយហើយចុះបើដកពីអំពើស្មោកគ្រោកហើយវាល្មិចទៅវាបានស្អាតហើយតម្លៃដែលប្រពុតឲ្យគឺត្រង់ទៅថាដកខ្លួនចេញអំពើពីអំពើទុច្ចរិតហ្នឹងស្អាតហើយប៉ុន្តែភ្នែកអ្នកតន្ត្រីឃើញមិនអានឹងរឿងរបស់គេទេអញ្ចឹងណា កុំមើលកុំមើលកុំធ្វើតម្រូវចិត្តគេអារឿងតម្លៃហ្នឹងហត់ណាស់ហើយលីសៀលីនណាសួរមួយហេតុអ្វីមនុស្សសពថ្ងៃខូខើខ្លាំងម្ល៉េះនៅសម័យណាក៏ខូខើដែរកុសលាធម្មាអកុសលាធម្មាអព្យាកតាធម្មាពុទ្ធបរមគ្រូព្រះអង្គត្រាស់យល់ហើយថា ធัวនឹងមានគ្រប់ពេលកុសលាធម្មាធัวល្អល្អវាកើតក្នុងសន្តាន ចិត្តណា ចិត្តនោះល្អស្អាតជាមនុស្សសុចរិតទៀងត្រង់ចឹងទៅជាមនុស្សមានគុណធម៌ទៅបើកុសលាធម្មាវាកើតក្នុងចិត្តពួកគាត់អកុសលាធម្មាធัวជាអកុសលធัวបាបកើតនៅ ក្នុងចិត្តណានោះទុច្ចរិតប្រព្រឹត្តខុសខើអឺ យើងឥឡូវអីមុនឥឡូវបន្តិចសម័យពលពតស្លាប់អស់រាប់លានហ្នឹងមិនឥឡូវណាមុនដែរតាឃើញអបើនិយាយពីសម័យអឺដណ្ដើមរីកគ្នាចុះឡើង ចុះឡើងស្លាប់តបងប្អូនឯងមើលប្រវត្តិសាស្ត្រមកតែវាអត់មានអត់មានសម័យណាទេ ពេលណាក៏ដោយតែធัวណាកើតធัวនឹងឯងចឹងបានព្រះអង្គចែកជាអតីតាធម្មាអនាគតា ធម្មាបច្ចុប្បន្នាធម្មាធัวជាអតីតកាលធัวជាបច្ចុប្បន្នធัวជាអនាគតទៅសម័យណាក៏វាមានតែចឹងយើងតែឥឡូវសម្រាប់ម៉ែអីក៏មានចុះមិនស្ដាប់រឿងទេអតីត ការមកកលៀនសម្រាប់ម៉ែឯងតាំងរាប់ពាន់លាប់រៀនឆ្នាំមុនម៉ែដូចរឿងអនន្តរិយកម្មអីហ្នឹងបើវាមិនមានសម័យនោះទេព្រះអង្គមិនសម្ដែងទេ សម័យណាក៏ចឹងចោលម្ដងសុខ500អ្នកឲ្យលើកទៅប្លន់ភូមិកាប់សម្លាប់ឯងថាគ្រប់តែសម័យហ្នឹងវាគ្មាន សម័យណាអត់រឿងខូខូហ្នឹងទេ វាមានតែអញ្ចឹងសម្លាប់តែគ្នាតែអញ្ចឹង Ahem. តោសៈមូលចិត្តវាមាននៅក្នុងសត្វលោកឲ្យសត្វលោកអត់សាហាវមិនគ្រាន់តែយើងឥឡូវយើងមានប្រព័ន្ធព័ត៌មានយើងឃើញយើងឃើញលឺណានតិចដល់នេះដល់នោះផុសតគ្នាទៅប៉ុន្តែរឿងសម្រាប់រឿងអីនឹងវាមាន តាំងពីដើមមកម៉េះវាអត់មានសម័យណាទេ ចឹងបានព្រះអង្គថាពេលណាក៏ដោយសម័យណាក៏ដោយឲ្យតែសัตว์លោកប្រព្រឹត្តល្អដោយកាយវាចា ចិត្តពេលនោះជារឿងល្អមង្គលល្អហើយតែប្រព្រឹត្តទុច្ចរិតអាក្រក់ ពេលណាក៏ដោយចឹងវាអត់មានរើសសម័យកាលទេណាយើងយើង ម្នាក់ឯងចឹងដែរពេលណាយើងគិតត្រូវទៅទឹកមុខស្រស់បោះទៅគឺណាគិតខុសទៅមុខមួម៉ៅទៅឃើញទេមានសម័យអីវាអាហ្នឹងតែជួបរឿងគួរឲ្យខឹងមកដលងតោងម៉ាំងជិញយៈឥឡូវហ្នឹង ពេលណាចិត្តត្រូវទៅចិត្តអាណិតកើតឡើងអនុគ្រោះកើតឡើងជាមនុស្សគួរឲ្យរាប់អានគួរឲ្យគោរពពេលណាមិនត្រូវចិត្តហ្នឹងមុខមើលម្បាននេះមុខហើយអសនេះមានសក់ពីលើផង អានថាម៉េចទេ ឡាមថៃបិញឡាមថៃបិញអញ្ចឹងហ្នឹងកណាសុំសួរថាមេរៀនអភិធម្មគ្រូបង្រៀនបានចប់នៅកណា រៀនទាំងអស់តែមិនដឹងចាប់ផ្ដើមពីណានឹងហើយរៀនមេរៀនពីមុនពីមុនមកក៏បរៀននឹងប្រហែលសារហើយទេហើយដោយសារវាអត់មានអសរមើលមានតែសំឡេងពីមុនមកអញ្ចឹងហើយបានបរៀនម្ដងទៀតដាក់ slide ដាក់អសរផងចូលទៅក្នុងសានសុជា official ហើយចុចមើលអឺដាក់ថាមេរៀនចិត្តសឹកបូកនឹងចិត្ត កាត់តរួចហ្នឹងអាហ្នឹងមើលអាហ្នឹងទៅស្រួលរៀនសនុកមើលមានអសរមានអីបងមិនតន់ចប់ទេនៅបន្តរហូតហ្នឹងឥឡូវហ្នឹងដោយសារ coronavirus វ័យលុកចឹងទៅមនុស្សមិនអាចជួបជុំគ្នាបាននៅទីនេះថ្មជាអង្គុយចាំមើលដែរថាពេលណាអាចញាតិញោមជុំគ្នារៀនវិញបានប៉ុន្តែអឺមិនមិនអាចទេ មិនដឹងពេលណាគេបើកចឹងទៅក៏បើកតាមអនឡាញតាម Zoom រៀនបន្តទៅទៀតដល់ភាគ40ហើយចឹងរាល់ថ្ងៃសៅរ៍អាទិត្យសៅរ៍អាទិត្យហ្នឹងគឺម៉ោង7ស្រុកខ្មែរអឺជាស្រ័យ7ស្រុកអូស្ត្រាលីរាប់ថយមកវិញដូចជា7 6:59ម៉ោង4ស្រុកខ្មែរបន្តិចទៀតទៅម៉ោងដូរ1ម៉ោងទៀតមិនដឹងថាត្រូវម៉ោងប្រហែលទៀតឈ្មោះស្រីលិន្វាយអង្គមសពគ្រប់មកតើអតុកម្មសុខវេទនាសម្កល់ត្រង់ថាអារម្មណ៍មិន កំណត់ដឹងថាជាសុខឬទុក្ខ គឺធម្មតា ធម្មតាហើយមានលក្ខណៈធម្មតាធម្មតានោះវាមិនតាំងនៅរហូតហើយវារលត់ទៅត្រង់ដែលរលត់នឹង ដែលហៅថាជាទុកដែរមែនទេក៏ណាចង់រៀនអភិធម្មដែរតែពេលឆ្ងល់អត់មានអ្នកពិភាក្សាផ្ទាល់ពេលផ្ញើសារសួរជួនកាលមិនអស់សេចក្តីសូមជួយពន្យល់ដោយអនុគ្រោះ អឺនៅពេលដែលចែកជាវេទនាប្រភេទនៃវេទនា នឹង មាន3មានសុខមានទុក្ខមានអទុក្ខមសុខអទុក្ខមសុខមានន័យថាទុក្ខក៏មិនមែនសុខក៏មិនមែនចែកតាមការសោយអារម្មណ៍ feeling feeling ហើយដែលនិយាយថាកើតរលត់ទៅជាទុក្ខដែរអានឹងមិននិយាយរឿងវេទនាទេវេទនាទាំង3ហ្នឹងកាលណានិយាយតាមតាមលក្ខណៈ ជាសាមញ្ញលក្ខណៈជាត្រៃលក្ខវេទនាទាំង3សើទុកទាំងអស់អញ្ចឹងណាប៉ុន្តែដែលយើងចែកថាមានសុខវេទនាមានទុក្ខវេទនា មានអទុក្ខមសុខវេទនាហ្នឹងគឺនិយាយតាម លក្ខណៈសោយអារម្មណ៍លក្ខណៈ feeling ហ្នឹង feel happy or unhappy or indifferent feeling អញ្ចឹងណាអាអាហ្នឹងនិយាយតាមលក្ខណៈ feeling pleasurable feeling displeasurable feeling and indifferent feeling អង់គ្លេសថាអញ្ចឹងអញ្ចឹងណាដែលប្រព្រឹត្តទៅ ជាការរីករាយសบายសบายហ្នឹងជាសុខវេទនាទោមនោទុកថ្នាំងថ្នាក់ជាទុក្ខវេទនាមានខណៈខ្លះដែលយើងធម្មតាមិនសុខមិនទុក្ខជាឧបេក្ខាវេទនាអានឹងចែកតាមប្រភេទវេទនា ប៉ុន្តែដែលលើកថាអាការលុតបើពាក់ព័ន្ធនឹងការការលុតទាំងសុខវេទនាក្តីជាទុក្ខវេទនាក្តីទាំងអទុក្ខមសុខវេទនាដែលយើងប្រើពាក្យឧបេក្ខាជំនួសហ្នឹងទាំងអស់នេះសុទ្ធតែជាទុក្ខទាំងអស់នឹងបើនិយាយដល់ការការលុតជាសាមញ្ញលក្ខណៈតែនិយាយថាជាសុខវេទនាទុក្ខវេទនាឧបេក្ខាវេទនាហ្នឹងអត់និយាយរឿងការការលុតទេនិយាយប្រភេទជាសភាវៈរីករាយតោមនោះឬក៏ធម្មតា ចឹងនិយាយតាមសភាវៈអញ្ចឹងឯងតែបើនិយាយដល់ធัวការរលត់ថាគ្រប់រឿងសត្វទុកទាំងអស់សំដូចអឺមានពេលមួយដែលព្រះមានប្រភិយសួរព្រះសរិបុត្រថាមនាលសរិបុត្របើមានអ្នកគេសួរថាការលោកម្ចាស់នៅ ជាក្រហោះលោកម្ចាស់ជាកូនអ្នក មាន ជាកូនព្រាមមហាសាលទៅណាមកណាគេហើយហោមអមដំណើររាប់រយស្រីស្រីនោះក៏ច្រើន ហេតុអ្វីបានលោកម្ចាស់លះបង់របស់ទាំងអស់នោះមកកាន់ភេទជាអត់អ្នកអត់មានអីកាន់តែបាតដល់បិណ្ឌអញ្ចឹងលោកថាបើសិនជាគេសួរខ្ញុំព្រះអង្គដូច្នោះខ្ញុំព្រះអង្គនឹងឆ្លើយថាបណ្ដាវេទនាមាន3សុខវេទនា1ទុក្ខវេទនា1អទុក្ខមសុខវេទនា1បណ្ដាវេទនាទាំង3នោះសុទ្ធតែជាទុក្ខទាំងអស់ ឃើញថាជាទុកទាំងអស់ទៅវាអត់មានជាប់ជាពាក់រឿងអីគេថាបានបានសបាយសបាយហ្នឹងផ្លឹបផ្លេតផ្លឹបផ្លេតបាត់អស់លេងបងតាសាធុតថាគុណនឹងឲ្យសំណួរចម្លើយខ្លីជាងនឹងបានព្រះអង្គថាយ៉ាងកេញចេវេទយទាំងតាំងទុក្ខស្មន្តិការសោយនៅអារម្មណ៍ណា ការសោយអារម្មណ៍នោះជាទុក្ខតែប៉ុណ្្នឹងឯង ការសោយនៅអារម្មណ៍ណាណាជាសុខវាសបាយហេហានឹងតូមម្នោះកោតទុកនឹងវាអាធម្មតាធម្មតានឹងដែលយើងជាប់ជាពាក់នឹងអពេខាស្អីអាទាំងអស់ហ្នឹងទុកទាំងអស់ក្នុងន័យថាវាស្ថិតនៅក្នុងត្រៃលក្ខអនិច្ចំទុក្ខំអនត្តាអញ្ចឹងណាចឹងបើនិយាយពីការការលត់ជាទុកអាសុកហ្នឹងក៏ទុកដែរសុខវេទនាក៏ទុកដែរព្រោះមិនមែនជាសុខដោយសភាវៈទេ ជាសុខជាលក្ខណៈសោយអារម្មណ៍ដែលវាផ្សេងពីទុក្ខវេទនាប៉ុណ្ណឹង បន្តទៀតនេះឈ្មោះហេងធូសូមពន្យល់ពាក្យទាំងនេះផងដែលជាគោលធម៌ដើម្បីភាពជោគជ័យក្នុងជីវិតឬគោលដៅផ្សេងផ្សេងឆន្ទៈវិរិយៈចិត្តវិមង្សាហ្នឹងបយលឲ្យពឹសស្ដាមបានទេគាត់បយលពាក្យតិចតិចឆន្ទៈហ្នឹងគឺចំណងចំណូលចិត្តឆន្ទៈហ្នឹងគឺពាក់ព័ន្ធនឹង ស្អីដែលជាចំណង់ចំណូលចិត្តរបស់យើងហើយពាក់ព័ន្ធនឹងគោលដៅច្បាស់លាស់ឆន្ទៈនឹងចំណង់ចំណូលចិត្តនិងគោលបំណងនិយាយរួមទៅគោលបំណងឬក៏វត្ថុបំណងដែលយើងចង់ធ្វើជាអីចង់ធ្វើជាគ្រូបរៀនឬក៏ថា ចង់ធ្វើជាអីហ្នឹងគឺត្រូវដាក់គោលការណ៍ច្បាស់ដាក់ឆន្ទៈហើយវិរិយៈអឺ មិនត្រឹមតែ dream ទេ dream is just a dream if you don't take it into action សបិននៅតែជាសបិនអញ្ចឹងនៅពេលណាដែលមិនធ្វើវា តែសបិន become the real សបិនអាចคลายមករឿងពិត វាតលតែយើងធ្វើអញ្ចឹងវិរិយៈហ្នឹងគឺព្យាយាមធ្វើមិនបោះបង់ Ahem. ចឹងការងារណាក៏ដោយអារម្មណ៍ណាយើងមិនបោះបង់មិនហៅថាបរាជ័យទេគ្រាន់តែវាមិនតន់ជោគជ័យបរាជ័យពិតប្រកបគឺឈប់ធ្វើហ្មងហ្នឹងហើយបរាជ័យពិតប្រកបគឺពេលដែលយើងបោះបង់អញ្ចឹងបើនៅតែមិនតន់បោះបង់មិនឈ្មោះថាបរាជ័យនៅឡើយទេគ្រាន់តែវាមិនតន់ជោគជ័យដូចអ្វីដែលយើងចង់បានហើយព្យាយាមធ្វើនឹងទៀតមិនមែនធ្វើឲ្យតែបានបានទេត្រូវចិត្តតៈ ចិត្តតៈនេះគឺដាក់ចិត្តដាក់កាយទៅមែនតែនហ្មងមិនមែនធ្វើទៅតែអឺឲ្យតែបានបានណាមិនមែនធ្វើឲ្យតែបានបានចិត្តតៈហ្នឹងបើមែនតែនគឺថាយកចិត្តទុកដាក់ពិនិត្យបច្ច័យមើលសមមិនសមហេតុអីបើវាមិនសម្រេចអីអញ្ចឹងដូចគំនូយើងគូអញ្ចឹងមិនមែនថាគ្រាន់តែចង់គូឲ្យស្អាតហើយចេះវះវះហ្មងបន្ទាល់តែផ្ចិតផ្ចង់ចិត្តតៈហ្នឹងអាចប្រើពាក្យថាផ្ចិតផ្ចង់ ហ្នឹងហើយយកចិត្តទៅផងមិនមែនទៅតែកាយទេយកចិត្តទៅផងធ្វើហ្នឹងគឺថាធ្វើអីឲ្យវាឲ្យវាច្បាស់ហើយវិមង្សាហ្នឹងពាក់ព័ន្ធនឹងបញ្ញាចំណេះដឹងនេះអាត្មាទាញមកក្នុងចំណេះជំនាញអីរាល់ថ្ងៃហ្នឹងទេប៉ុន្តែធាតពិតអធិបតីធនហ្នឹងព្រះអង្គត្រាស់រឿងមគ្គបដិបទា ទៅកាន់ព្រះនិព្វានឯណោះ ប៉ុន្តែកន្លែងនោះវាហួសវិស័យដែលយើងគិតពេកថ្មទាញមកជារឿងសាមញ្ញចឹងទៅចឹងយើងធ្វើស្អីក៏ដោយឥឡូវមិនបាច់និយាយទៅតាមមាគាទៅកាន់ទីរំលោភទឹកទេធ្វើបីតែ skill អីធ្វើអីការងារអីក៏ដោយយើងចង់ធ្វើចាប់ផ្ដើមធ្វើយកចិត្តទុកដាក់ប៉ុន្តែបើយើងអត់មានជំនាញអត់មានចំណេះយើងធ្វើមិនបានល្អទេដូចគំនូអញ្ចឹងយើងចង់គូឲ្យស្អាតទី1 ត្រូវដាក់ plan ទៅត្រូវគូដូចឆន្ទៈណាចង់គូទី2ផ្ដើមធ្វើវិរិយៈមិនបោះបង់ទី3យកចិត្តទុកដាក់ចិត្តចង់ប៉ុន្តែបើយើង អត់ skill អត់ចំណេះអត់ជំនាញពិតប្រាកដគូមិនក៏មិនល្អដែរដូច្នេះត្រូវតែចម្រើនការចេះដឹងប៉ុន្តែដូចអាត្មាជំរាបចឹងថាគោលធននេះពពុទ្ធព្រះអង្គនិយាយពីអឺធនដែលនាំឲ្យរួចផុតទុកឯណោះដែល តម្លៃរបស់វាណាកងសុភី ចង់ដឹងថាខ្ញុំកណែតែងតែសុំបួងសួង សុំកុំអោយចាប់ជាតិតទៅទៀតនេះចម្លើយនេះដូចជាដូចជាឆ្លើយរួចហើយណាវាមិនមែននៅលើរឿងសុំទេណា យើងមកនេះក៏យើងមិនមែនរឿងយើងសុំដែរបច្ច័យគ្រប់គ្រាន់វាមកហើយហ្នឹងហើយ ជាសុំបានហ្នឹងគេទៅនិព្វានបានដែរនិព្វានវាមិនមែនបានដោយសារសុំអីបានដោយបញ្ញាបូសេនសំណាងអឺហេតុអ្វីមនុស្សមួយចំនួនយល់ថាព្រះសិអាមេត្រីត្រាស់ដឹងឆាប់ឆាប់នេះទៅវិញហើយថែមទាំងជឿថាមានព្រលៀងគ្រប់លក្ខលើកសាសនាទៀតផងអត់មានរឿងហេតុអីក្រៅពីការមិនយល់ រឿងមិនដឹងអញ្ចឹងតែមិនដឹងឆាប់ជឿគេនិយាយតែឆាប់ជឿគេនិយាយយើងវាខ្វះសេចក្តីសុខរឿងសត្វលោកដែលឆាប់ជឿរឿងថាមានព្រះ មាន ព្រំមាន អាទិទេពមានធម្មមឹកមានស្អីស្អីមកពីមនុស្សខ្វះរបស់ពីរយ៉ាងទី1ខ្វះចំណេះដឹងទី2ខ្វះសេចក្តីសុខខ្វះទីពឹងដល់ចឹងបើលឺអ្នកអស្ចារមកហើយសង្ឃឹមថាបានសេចក្តីសុខដោយសារអ្នកទាំងអស់គ្នានឹងទេណា ហើយគួបផ្សំនឹងការសិក្សានឹងវាតិចការពិសោធន៍វិវិតនឹងវាតិចផងរបស់គេថាបានស្រាប់ស្រាប់គេឲ្យពឹងស្រាប់ស្រាប់ដល់អញ្ចឹងរឿងអីมันมันទៅអញ្ចឹងឯងហើយសរុបមកគឺអវិជ្ជានឹងតែម្ដង ពាក្យថាអវិជ្ជានឹងគឺសំដៅដល់តួមោហៈដែលជាមេនៃសង្ខារធម៌នឹងអវិជ្ជាទាំងអស់ហ្នឹងមិនមែនមិនតែអ្នកអត់ចេះអសរទេពាក្យថាអវិជ្ជាហ្នឹង វិជានឹងមិនដឹងប្រភពនៃសេចក្តីសុខសេចក្តីទុក្ខពិតប្រាកដនៅក្នុងជីវិតនឹងឯងអញ្ចឹងដល់ពេលដែលនិយាយពាក្យថាអវិជ្ជាអ្នករៀនចប់ PhD ហ្នឹងកំថាងអញរួចខ្លួនណាចប់ PhD ហើយចប់អនុបណ្ឌិតឯអញអស់អវិជ្ជាហើយអានោះអវិជ្ជាលោកីអាហ្នឹងយើងវាមិននៅក្នុងហ្នឹងទេ គ្រោះអវិជ្ជា ដែលមិនចេះអក្សរមិនចេះកុំព្យូទ័រមិនចេះអីអាហ្នឹងគេនិយាយសាមញ្ញធម្មតា ប៉ុន្តែអវិជ្ជាក្នុងទីនេះគឺការមិនដឹងហេតុដែលនាំឲ្យកើតទុក្ខកើតសុខពិតប្រាកដនៅក្នុងជីវិតអឺសូមព្រះអង្គជួយពន្យល់ឲ្យអ្នកដែលមិនសូវចេះអក្សរដូចនាងខ្ញុំបានយល់ផងពីព្រោះខ្ញុំកណាបានស្ដាប់ពធប្តីរបស់នាងខ្ញុំគាត់មិនយល់គាត់ថាព្រះអង្គម្ចាស់គ្រូឲ្យខ្សែគប់តែបុគ្គលតែបណ្ឌិតសូមព្រះអង្គ ម្ចាស់គ្រូបកស្រាយឲ្យអ្នកមិនសូវចេះអសរយល់ពាក្យថាបណ្ឌិតផងព្រះអង្គម្ចាស់ដើម្បីឲ្យពួកគាត់ បានយល់ផង គួរពង្គូលសូមព្រះអង្គម្ចាស់គ្រូភ័យទោសក៏សាធុមិនអីបណ្ឌិតក្នុងទីនេះមិនសំដៅបណ្ឌិតសញ្ញាបត្រទេបណ្ឌិតនេះអង្គធัวគឺតួបញ្ញាតួកុសល ចឹងណាតួកុសលបើយើងរកអង្គធរបណ្ឌិតហ្នឹងគឺមហាកុសលញាណសម្បយុទ្ធតួបណ្ឌិតណាកូនក្មេងក៏ដែរគណៈណាមហាកុសលញាណសម្បយុទ្ធកើតឡើងគាត់អត់ធ្វើបាបគាត់ចេះដឹងគុណគាត់ធ្វើអំពើត្រឹមត្រូវនោះជាតួបណ្ឌិតអ្នករៀនចប់ PhD ក៏ដោយក៏ប៉ុន្តែមានគំនិតទុច្ចរិត មានគំនិតសម្លាប់មនុស្សកេងប្រវាញ់ទ្រព្យសម្បត្តិគេរហូតទៅធ្វើតឡាការជិះជាន់គេ គឺជាបុគ្គលពេលណាច្បាស់ទេពាក្យថាបណ្ឌិតហ្នឹងបណ្ឌិតហ្នឹងគឺតួកុសលចឹងមនុស្សណាក៏ដោយឲ្យតែជាមនុស្សសុចរិត មានការយល់ដឹងល្មមដឹកនាំជីវិតនឹងមិនឲ្យធ្លាក់ចុះក្នុងអំពើទុច្ចរិតចឹងណា លមោមិនឲ្យធ្លាក់ចុះក្នុងអំពើទុច្ចរិតបាន ហើយ ប្រព្រឹត្តតែអំពើល្អសម្រាប់ខ្លួនឯងផង សម្រាប់គ្រួសារមិនបៀតបៀនដល់អ្នកដទៃហើយរស់នៅ ដោយសុចរិតភាពចែកសេចក្តីសុខដល់អ្នកដទៃបានបុគ្គលនោះឯងហៅថាបណ្ឌិតចឹងហើយបានបណ្ឌិតខ្លាំងមានឈ្មោះថាជាបណ្ឌិតតាំងពីអាយុ7ឆ្នាំឡើងទៅសម័យនោះហ្នឹងហើយអញ្ចឹងបើយើងជាប់ពាក្យថាបណ្ឌិតតលជាប់ថ្នាក់អាហ្នឹងបណ្ឌិតសញ្ញាបត្រ និងបណ្ឌិតផ្លូវលោកថាចឹងចោះតែបណ្ឌិតដែលព្រះបរមគ្រូព្រះអង្គត្រាស់សម្ដែងក្នុងទីនេះ គឺបុគ្គលណា មាន ការយល់ដឹងជាមនុស្សដឹងគុណដឹង ផ្លូវណាខុសដឹងផ្លូវណាត្រូវផ្លូវខុសលះបង់ផ្លូវត្រូវគូចម្រើនណាបុគ្គលបែបហ្នឹងជាបុគ្គលគូសាបគប់ហេតុអីបានយើងសាបគប់បុគ្គលហ្នឹងចម្រើនកាលណាយើងសាបគប់បុគ្គលបែបហ្នឹងយើងក៏ចម្រើនសេចក្តីល្អដែរសាបគប់មនុស្សដឹងគុណយើងខ្លាចជាមនុស្សដឹងគុណដែរ ឃើញទេហ្នឹងហើយដូច្នេះតួបណ្ឌិតហ្នឹងយើងហែកឲ្យឃើញថាជាស្អីថាតួបញ្ញាបញ្ញានេះមិនមែនបញ្ញាក៏ឆ្លាតកលិចកលុចក៏ហៅថាបណ្ឌិតដែរទេណាអត់ទេបញ្ញាហ្នឹងគឺកាល ណាកើតឡើងមានភាពភ្លឺស្វាងវែកញែកដាច់ច្បាស់ថាណាអាក្រក់ណាល្អណាអាក្រក់លះបង់ណាល្អគួរចម្រើន ឃើញទេអឺអាត្មាលើករឿងបច្ចៈបណ្ឌិតនឹងព្រោះមានពេលខ្លះយើងអត់យល់អភិធម្មនិយាយចឹងទៅវាពិបាកដែរមានរឿងរឿងចេះហើយចាំយល់រឿងហ្នឹងយកទៅវិនិច្ឆ័យទៅអឺមានភិក្ខុមួយអង្គលោករៀន បរិយ័តនឹងចេះល្មមមិនច្រើនណាហើយលោកក៏ទៅពិចារណាធននៅក្នុងព្រៃតឯងហើយលោកពោលតាគាថាមួយរាល់ថ្ងៃគាថាមួយនឹងនិយាយពីការបរិសុទ្ធផ្លូវចិត្តហើយឲ្យតែលោកពោលគាថានឹងទេវតាដែលនៅអាស្រ័យដើមឈើអីហ្នឹងចេះតែសាធុលឺលឺ ជ្រះថ្លាជាមួយនឹងវិខនឹងពីព្រោះវិខនឹងលោកមិនមែនថាតែមាត់ទេចិត្តលោកនឹងអញ្ចឹងប្រតិលោកនឹងអញ្ចឹងអញ្ចឹងទេវតានឹងមិនឃើញជាកំហុសអីនិយាយផ្សេងធ្វើផ្សេងអត់ទេអញ្ចឹងជ្រះថ្លា Messenger audio ហើយដល់តែមានពេលមួយមានពិខុពីអង្គនោះលោកអ្នកត្រួតត្រង ព្រះត្រៃបិដកយើងកុំនិយាយទៅត្រួតត្រងព្រះត្រៃបិដកត្រូវនឹកទៅដល់កពី ជាសភៅអត់ទេគឺលោកចាំនៅអ្វីដែលពពុទ្ធបរិញ្ញាទាំងអស់កាលនោះអត់មានសភៅទេលោកខ្លាយជាគ្រូធំទៅ ជាមួយនឹងសិស្សរបស់លោកទៅដល់ភិក្ខុអ្នកនៅព្រៃនោះលោកថាលោកម្ចាស់ជាពហុសោត តែមុនមកអញ្ចឹងពួកយើងនឹងបានស្ដាប់ព្រះធម៌នឹងបានជ្រះថ្លាហើយតែអញ្ចឹងទៅវិខដែលទៅពីក្រុងទៅនឹងសួរថាអវសោនៅតែឯងមិនក៏និយាយថាពួកយើងនឹងបានស្ដាប់ធម៌ដូច្នោះបានលោកប្រាប់ថាពពួកទេវតា ដែលនៅចិត្តចិត្តហ្នឹងរាល់ពេលដែលខ្ញុំកណាស្វាតជាគាថាហ្នឹងទៅគេតែងតែអនុមោទនាសាធុគ្រប់គ្រប់គ្នាអញ្ចឹងទៅក៏និមន្តប្រធេរៈដែលចេះចាំបត្រៃវិដកហ្នឹងឲ្យពោលគាថា ចប់មកគាថាក៏ស្ងាត់ចប់ពីគាថាក៏ស្ងាត់អត់មានទេវតាណាមួយ ចេញមកអនុមោទនាទេអញ្ចឹងសិស្សសិស្សហ្នឹងក៏ចោតឡើងក៏ឆ្ងល់ថា អវសោថាមានទេវតាចាំអនុមោទនាមិនក៏យើងសំដែងធัวឡើងមកកកោកឲ្យមិនលឺទេវតាណាមួយមកអនុមោទនាដល់ចឹងទៅអឺអឺភិក្ខុដែលនៅព្រៃថាខ្ញុំកណាក៏មិនដឹងដែរពេលហ្នឹងតែសពថ្ងៃឬតែអនុមោទនាអញ្ចឹងដូច្នេះ អឺវិខដែលទៅ ពីក្រឹងថាឥឡូវអវសោឯងពោលគាថាម្ដងមើលចុះសំដែងធម៌ម្ដងមើលចុះចាំមើលមានទេវតាណាមកអនុមោទនាឬទេអញ្ចឹងភិក្ខុអ្នកនៅព្រេងក៏លោកពោលគាថាដដែលនឹងចប់ពគាថាក៏លឺសំឡេងទេវតានឹងសាធុឡើងខ្ទរពេញព្រៃនឹងដល់អញ្ចឹងសិស្សសិស្សរបស់ភិក្ខុអ្នកទៅពីក្រុងនឹងពោលទោសទេវតានឹង ទេវតាអស់នេះប្រកាន់បពពួកគ្រូអញខំទេសនាខំនិយាយមកកកោកអត់មានសាធុអីបន្តិចរលោកគ្នាឯងក្នុងព្រេងពោលតន្តិចសាធុសាធុសាទោពេញតប្រៃយកទៅពិតទូលដល់ព្រះសម្មាសម្ពុទ្ធបានព្រះបរមគ្រូព្រះអង្គត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគតមិនហៅបុគ្គលថាជាបណ្ឌិត ព្រោះហេតុតែចេះនិយាយច្រើននោះទេ អញ្ចឹងកុំឲ្យតែឃើញចេះនិយាយច្រើនហ្នឹងជាបណ្ឌិតឃើញណាហ្នឹងមួយក៏ចប់ទៅរឿងហ្នឹងដល់ពេលចឹងទៅពួកនិគ្រុនពួកដេរថៃអីហ្នឹងគេមិនដែលសំដែងធួអីញ៉ៃញ៉ៃទេពួកគេហ្នឹងគេសូតធរសូតអីចឹងទៅពួកគេទៅសុំសុកសុំអីចឹងទៅគេពោលថាគេថា ពួកសាមណៈគោដំនោះគ្មានបណ្ឌិតមួយពពួកនិយាយច្រើនពួកយើង បានពួកបណ្ឌិតពួកយើងអត់និយាយច្រើនទេយើងធ្វើច្រើនលើរឿងសោះសាយពេញក្រុងពិខុមកក្រាបទូលព្រះសម្មាសម្ពុទ្ធទៀតក្រាបទូលចឹងទៅព្រះអង្គថាតថាគតក៏មិនហៅថាបុគ្គលអ្នកអត់និយាយនឹងជាបណ្ឌិតដែរណា អញ្ចឹងលើកទី1ព្រះអង្គថាតថាគតមិនហៅថាមនុស្សដែលក្រន់តែចេះនិយាយច្រើនហ្នឹងជាបណ្ឌិតនោះទេប៉ុន្តែព្រះអង្គមិនតាន់បានបញ្ចប់ថានរណាអត់និយាយបានបណ្ឌិតអត់ថាអញ្ចឹងទេណាអញ្ចឹងរឿងនោះវាកើតឡើងទៀតមនុស្សអាគេហៅរុញទូកបដោយទឹកឆ្លៀតឱកាសតែអញ្ចឹងពួកយើងសិស្សបណ្ឌិតពួកសំណាក់គោដំអត់មានបណ្ឌិតអីមួយព្រោះពួកនិយាយច្រើនដល់រឿងនោះវាកើតឡើងទៀតព្រះអង្គប្រជុំមកថាតថាគត ក៏មិនហៅមនុស្សនៅស្ងៀមអត់និយាយសោះហ្នឹងថាជាបណ្ឌិតនោះដែរបានអត្តកថាពន្យល់ពន្យល់ថាហេតុអីបានជាបុគ្គលខ្លះនិយាយច្រើនចេះគ្រប់មុខព្រះអង្គអត់ហៅថាបណ្ឌិតពួកមនុស្សហៅក្លុកខូចចេះតែចំណេះខាងក្រៅចេះគុតចេះគូចេះនិយាយចេះប្រោកចេះប្រាជ្ញប៉ុន្តែគំនិតវាខូចហៅបណ្ឌិតមិនកើតហើយចុះហេតុអីបានជាមនុស្ស អត់មត់ក៏ព្រះអង្គមិនហៅថាបណ្ឌិតដែរព្រះអង្គថាមនុស្សខ្លាំងអត់មត់មិនមែនចេះហើយអត់និយាយណាវាអត់ចេះតែហ្មងណាបើអត់មត់ហ្នឹងអត់និយាយនោះវាល្ងងហៅបណ្ឌិតក៏មិនកើតដែរចុះបណ្ឌិតហៅទៅលើអីៅទៅលើបុគ្គលមានលក្ខណៈពីរយ៉ាងដែលពុទ្ធហៅទី1មានចិត្តស្អាតផងទី2មានការចេះដឹងផងចេះដឹងផងហើយនឹងជាមនុស្សប្រព្រឹត្តល្អផង មានអង្គទាំងពីរហ្នឹងបានព្រះអង្គហៅថាបណ្ឌិតហើយបណ្ឌិតដែលព្រះអង្គហៅមួយទៀតហៅថាអង្គរបស់បណ្ឌិតដែលពេញនោះមាន4ណាមាន4ទី1អត្តសទ្ធិខ្លួនឯងបរិសុទ្ធខ្លួនឯងល្អនឹងលក្ខណៈសម្គាល់បណ្ឌិតមួយទៀតណា ខ្លួនឯងល្អសុចរិតទី2បរសុទ្ធិដឹកនាំពយលអ្នកដតីគឺឲ្យតែអ្នកដតីនឹងប្រព្រឹត្តល្អទេអត់ញុះញង់អ្នកដតីឲ្យធ្វើអាក្រក់ទេហ្នឹងហើយរាល់ការពយលរាល់ការដឹកនាំគឺនាំសេចក្តីសុខសេចក្តីកិនបានដល់អ្នកដតីមិនញុះញង់អ្នកដតីនឹងឲ្យក្តៅកាហាយឲ្យខ្លាចជាមនុស្សអាក្រក់អត់ទេមានតែដឹកនាំកែពយលយ៉ាងម៉េចពីការយល់ខុសឲ្យមកយល់ត្រូវ ទី3មាន សង្ឃហវត្ថុជាមនុស្សមានសង្ឃហធម៌មានទៀនចេះចែកម្លែកមានបយៈវាចាពាក្យសម្ដីពិរោះពិសាអឺហើយអដ្ឋចរិយាប្រព្រឹត្តខ្លួនឯងឲ្យជាប្រយោជន៍ដល់អ្នកដទៃសមានតតាមិនស្មើងកន្ទ្រើងស្មើមុខស្មើក្រោយហើយទី4ជាមនុស្សមានកតញ្ញុតា ជាមនុស្សមាន ធัวកតញ្ញូកតញ្ញូកតញ្ញូកតញ្ញូសពគ្រប់មកលើកសំណួរសួរថាកណាមានរឿងពិបាកក្នុងចិត្តនៅក្នុងគ្រួសាររបស់ខ្ញុំកណាមិនមានអ្នកណាគេខ្វល់ពីកណាទេ ម្ដាយកូនណាក៏ចឹងដែរបងប្អូនទាំងប្រុសទាំងស្រីក៏ចឹងដែរពួកគាត់ធ្វើប្រងើយប្រងើយដាក់កូនណាកូនណារស់រាល់ថ្ងៃនឹងព្រមអានឹងព្រមដូចជាក្មេងកំព្រាចឹង ពួកគាត់មិនសូវនិយាយស្ដីជាមួយកូនណាទេ ចង់កូនណាឈឺស្កាត់យប់ប្រលប់ក៏គ្មានអ្នកណាគេខ្វល់ដែរឥឡូវកូនណាដែលកូនណាឥឡូវមនុស្សដែលកណាស្រឡាញ់ក៏បាន បែកចិត្តពីកណាទៀត អារម្មណ៍មួយនេះកូនណាពិបាកទទួលយកណាស់កូនណាចង់អញ្ចឹងគ្រូជួយអយបល់កូនណាផងវាជា real life ជីវិតគឺអញ្ចឹងគ្រាន់តែជួបតិចជួបច្រើនកន្លែងប្រត់ប្រាស់របស់ជាទីស្រឡាញ់ហ្នឹងស្មើគ្នាស្មើគ្នាមានន័យថាមានដូចគ្នាមានអ្នកស្រឡាញ់មានអ្នកស្អប់មានដូចគ្នាក្រានវិទ្ តិចច្រើនលើសគ្នាតិចតួចប៉ុន្តែប្រភេទនៃសេចក្តីទុកនឹងមានដូចគ្នាអឺនៅពេលដែលនៅ ក្នុងក្រុមគ្រួសារថ្មមិនថាយ៉ាងម៉េចទេណាបងអូនអ្នកសួរយើងក៏ត្រូវរកចំណុចខ្វះខាតរបស់យើងដែរថាបើក្រណមនុស្ស ម្នាក់ពីរអ្នកមិនចូលចិត្តយើងអាហ្នឹងវាមិនតាន់ត្រូវគិតទេប៉ុន្តែបើមនុស្សទាំងគ្រួសារមិនចូលចិត្តយើងយើងត្រូវ find out ថាតើយើងមានចំណុចណាដែលដែលមានកង្វះខាតដែរឬអត់ពេលខ្លះវាជាកង្វះខាតតែយើងមើលអត់ឃើញយើងមិនបានធ្វើអាក្រក់យើងមិនបានធ្វើអីមិនសមរម្យក៏ពិតមែនក៏ប៉ុន្តែអាចមកពី យើងវាមិនសូវតំណែងតំណងល្អជាមួយពួកគាត់អីចឹងទៅខ្មែរមើលមិនឃើញទេក៏ប៉ុន្តែអ្វីៗកើតឡើងវាត្រូវមានហេតុទាំងសងខាងចឹងណាយើងត្រូវមើលរហូតដល់មានស្រឡាញ់គ្នាទៅក៏គេបែកទៀតទៅអញ្ចឹងការបែកការមិនទទួលបាននៅក្តីស្រឡាញ់វាជាទុកមួយហើយសម្រាប់ជីវិតយើងអ្នកត្រូវការសេចក្តីសុខពីអ្នកដទៃ ក៏ប៉ុន្តែ It's not the end of the world វាមិនមែនជាទីបញ្ចប់នៃពិភពលោកទេ យើងនៅមានសម្បត្តិគ្រប់យ៉ាង សម្បត្តិមនុស្សយើងមានពេញលេញអ្នកទាំងអស់គ្នាដែលបងអូនរៀបរាប់មកបំបញ្ញមិញសិនអ្នកក្រៅទាំងអស់ម៉ែក៏ក្រៅឪក៏ក្រៅ បងប្អូនក៏ក្រៅសង្សារនឹងក្រៅទៀតតែយើងអត់តន់បាត់ខ្លួនឯងយើងនឹងមានខ្លួនឯងបើគ្រាន់តែចេះមុននឹងទៅដល់ចំណុចមួយទៀតថ្មចង់ឲ្យបងអូននឹងមើលចំណុចខ្លួនយើងរៀនមើលខ្លួនយើងវាមានចំណុចណាដែលពួក គាត់មិនពេញចិត្តដែរឬអត់ទេវាមិនឯងឯងទេវាអាចមានវាអាចមានចំណុចណាជួនកាលយើងរៀងមាននេះបន្តិចចឹងទៅជួនកាលយើងរៀងដូចក៏មិនអើពើគាត់អីចឹងទៅដូចទៀតដូចឈឺយើងចាំឲ្យគាត់មើលហ្មងយើងអត់ប្រាប់ជួនកាលយើងរៀងមាននេះដែរអូអញឈឺប៉ុណ្ណឹងមិនមើលអញទៀតអត់ទេប្រព្រឹត្តបន្ទាបខ្លួនជារឿងល្អបំផុតដាក់ទៅម៉ែកូនឈឺអីចេះចោះអឺបងអីចេះចោះដាក់ខ្លួនណា ការប្រព្រឹត្តបន្ទៀងខ្លួនហៅថានិវេតោនិវេតោជាមង្គលដ៏ឧត្តមតែយើងមានមេនះដែរអានឹងហើយយើងទៀមទាឲ្យគេយកចិត្តទុកដាក់ហើយទាំងដែលយើងមានមេនះអានឹងវាវាតឹងទាស់គ្នាតឹងទាស់គ្នាថ្មមើលមិនឃើញថាបងអូនធ្វើអីនេះថ្មនិយាយទូទៅហ្នឹងហ្នឹងហើយ មិនបានថាបងអូនធ្វើ ខុសរឿងអីក៏ប៉ុន្តែវាអាច វាអាចមាន something ដែលយើងគួរតែកែកែប្រែក៏ប៉ុន្តែកែប្រែនឹងក៏មានសង្ឃឹមថាឲ្យគាត់ស្រឡាញ់គ្រាន់តែជាការកែស្អីដែលជា ការយបយោគឬក៏វិច័យប្រយោគរបស់យើងដែលទម្លាប់មិនល្អដែលយើងរៀនមើលឲ្យឃើញកាលណារៀនមើលឃើញកំហុសខ្លួនឯងមួយដូចរកបានលៀបមួយចឹងប៉ុន្តែនៅពេលដែលយើងកែហើយពួកគាត់នៅអញ្ចឹងដដែលអូខេ យើងបានធ្វើស្អីដែលយើងគួរធ្វើហើយពីព្រោះរាល់សេចក្តីល្អក៏មិនប្រកាសថា ធ្វើទៅសុទ្ធតែមនុស្សគ្រប់គ្នាស្រឡាញ់ដែរគេមិនចូលចិត្តយើងអាចមកពីសកម្មភាពកាយវិការយើងបច្ចុប្បន្នឬក៏វាអាចអតីតជាតិយើងធ្វើអីដែលមានពីវរិយជាមួយពួកគាត់ហ្នឹងជាងកលយើង ធ្លាប់សម្លាប់មន់មកសបុក ពីជាតិមុនមកហើយយើងក៏មកកើតក្នុងសបុកមន់ហ្នឹងទៅធ្វើឲ្យគាត់ហ្នឹងគេតែខ្នន់គេតែខ្នាញ់អើពើយើងមានក្នុងកម្ពីដីកាព្រះអង្គសម្ដែងអញ្ចឹងតែយើងគិតតាមតាមច្បាប់ធម្មជាតិវាអាចចឹងដែរអាទំនាញចិត្តវាមិនចូលចិត្តហ្នឹងធ្វើល្អមិនក៏មិនចូលចិត្តដែរប៉ុន្តែយើងនៅតែធ្វើអាសេចក្តីល្អហ្នឹងនៅតែធ្វើបើល្អហើយគេមិនទទួលអាហ្នឹងមានអីទេយើងនៅជាមួយខ្លួនយើងទៅដូចជាមួយមានដៃគូឥឡូវគេបែកទៅទៀតទៅ អាហ្នឹងក៏ត្រូវតែមើលកំហុសខ្លួនយើងដែរហេមើលឲ្យវាអត់មានខុសអីទេខ្ញុំប៉ុន្តែគាត់នោះមកក៏ឆោតឯងហ្មងហើយទៅបាត់ទៅនឹងយើងគិតតាមសុការអន់ចិត្តហ្នឹងយើងគិតថា គេមកប្រឆោតយើងយើងខំស្មោះខំស្មោះអស់ពីចិត្តប៉ុន្តែគេមកប្រឆោតយើងយើងគិតតាមគំនិតសាមញ្ញជាគំនិតទាបគិតថាយើងនឹងអ្នកចាញ់បោកគេយើងនឹងអ្នកបាត់បង់យើងនឹងធ្លាក់ក្នុងសេចក្តីអន្តរាយ ទេបើគិតតាមធัวភាពស្មោះត្រង់របស់យើងយើងជាមនុស្សខ្ពង់ខ្ពស់ណាមនុស្សដែលបិឆោតយើងទេ ជាមនុស្សថោកទាបមនុស្សដែលត្រឹកចំពោះយើងទេ តែជាមនុស្សអាក្រក់ធ្លាក់ក្នុងសេចក្តីថោកទាបគាត់នឹងបាត់ទាំងខ្លួនឯងជាភាពថ្លៃថ្នូរទៅហើយណាយើងមានបាត់អីកុំឲ្យតែយើងបោកគេអឺ ភាកច្រើនគឺថាខ្ញុំខំធ្វើល្អគ្រប់យ៉ាងគេនៅតែមិននៅគេទៅបាត់ឲ្យតែល្អមែនទេបើយើងពិតជាធ្វើល្អមែនទេហើយគេមិនយល់នៅណាអ្នកអភ័ព្វព្រោះយើងខំធ្វើល្អសឹងអីហើយរបស់ល្អមានន័យថារបស់ មាន តម្លៃជារបស់ល្អជារបស់ មានតម្លៃហើយគេអត់ទទួលគេអត់យកគេទៅចោលនៅណា អ្នកខាតដូចយើងឲ្យមាសគេអញ្ចឹងហើយគេអត់យកនៅណាអ្នកខាត វាមានខាតយើងអីខាតអ្នកអត់យកហ្នឹងឯងគិតអញ្ចឹងតិចមើលហើយមិនមែនគ្រាន់តែគិតឲ្យ យើងធូរចិត្តទេភាពពិតវាអញ្ចឹងតែមកវាយើងច្រឡំមកវាយើងច្រឡំថាយើងនឹងបាត់អីយើងខំផ្ដល់សេចក្តីស្មោះត្រង់គ្រប់យ៉ាងហើយគេអត់ព្រមទទួលយកពីយើងយើងបាត់បង់ការ ប្រឹងប្រយ័ត្នទេអត់មានបាត់អីទេមនុស្សនេះមនុស្សកាលកណីដែលយកសេចក្តីស្មោះត្រង់របស់យើងអត់បានហ្នឹង ដូចរឿងក្នុងរឿងមហោសតបនវាមិនដល់បរោះម្នាក់ហ្នឹងគ្រូរៀបការ ជាមួយកូនកំមុំខ្លួនហ្នឹងនៅមួយគេអត់កើតចុងក្រោយនាំថាទៅលេង ផ្ទះឲ្យរៀងឡើងបេះផ្លែឈើក៏ពាត់បលារត់ចោលទៅនាងហ្នឹងក៏ក្រោយមកបានទៅជួប ជាមហេសីរបស់ព្រះរាជាទៅគេណាបាត់មនុស្សម្នាក់មិនមែនបានន័យថាបាត់ពិភពលោកទេ ប៉ិនប្រយ័ត្នតែយើងបាត់ខ្លួនឯងអានឹងបាត់ហើយពិភពលោកនេះមកខ្លាចតែម្យ៉ាងគត់គឺមនុស្សបាត់ខ្លួនឯងគេបោះយើងចោលជាសិទ្ធិរបស់គេស្រឡាញ់ក៏សិទ្ធិរបស់គេគេឈប់ស្រឡាញ់ក៏សិទ្ធិរបស់គេក៏ប៉ុន្តែនៅពេលដែលគេបោះបង់យើងតើយើងគួរខ្លាចជាសម្រាមឬក៏នៅជាខ្លួនយើង នៅពេលដែលបញ្ញាវាអត់កើតមនុស្សតែងតែទុកខ្លួនឯងជាសម្រាមនៅពេលដែលគេបោះបង់ជាពិសេសរឿងស្នេហាអីចឹងដែរតែគេបោះបង់គិតថាអញអស់លីងហើយអញអស់លីងហើយនៅពេលបោះចោលខ្លួនឯងទៅក្នុងធុងសម្រាមហ្មងលែងលើ ខ្លួនឯងលែង សម្អាតខ្លួនឯងឃើញទេលែងប្រឹងប្រែងខ្លួនឯងគិតតែខ្លួនឯងអស់លីងហើយថ្ងៃមុនមានម្នាក់ទេមកចឹងដែរ មកពីឃើញវាជាខីនៃការគិតពពុតបរិទ្ធពីកលឹះនៃការគិតតែគិតត្រូវ strong មកហ្នឹងហើយនៅពេលដែលគេទៅបាត់គេបោះបង់យើងចោលយើងតាំងស្ដាយទី1ខំធ្វើល្អអញ្ចឹងអញ្ចឹងអញ្ចឹងអញ្ចឹងអញ្ចឹងថាគិតមិនត្រូវទេ ហើយទាំងអស់នឹងមិនមែនជាការអប់រំមនុស្សឲ្យខ្លាំងទេទាំងចម្រៀងក៏ដោយច្រៀងតេះឌីលគ្នាទៅស្អីទៅស្អីទៅធ្វើឲ្យតែអន់ចិត្តហ្នឹងស្រីការកៃប្រុសផិត ក្បត់ថាវាអត់ធ្វើឲ្យមនុស្សខ្លាំងទេ ធ្វើឲ្យតែមនុស្សខឹងចងកនុំហើយមិនធ្វើឲ្យខ្លួនឯង strong ទេចឹងចាំពាក្យអាត្មាមួយងាយចាំទេថា បើគេបោះយើងចោលជាសិទ្ធិរបស់គេ ហើយបើគេបោះយើងទាំងយើង ជាមនុស្សល្អជាការខាតលៀបរបស់គេព្រោះគេបាត់របស់ល្អព្រោះគេ អត់ត្រូវការបានរបស់ល្អមួយទៀតគេបោះយើងចោលគេទុកយើងស្មើនឹងសម្រាមតើយើងយើងគួរខ្លាយជាសម្រាមឬអត់បើយើង ព្រមឲ្យខ្លាយជាសម្រាមឈឺចាប់ហើយទៅផឹកស្រាហើយទៅអាដៃទៅទៅស្លាប់ខ្លួនអានឹងសម្រាមមែនហើយគេថាអញសមតែបោះចោល ជប់បន្ទាប់ពីគេបោះចោលយើងហ្វាញ់ដាវយើងស្វែងរកថាតើយើង នៅមានតម្លៃអីថាទេខ្ញុំអត់បានបោកប្រាស់នរណាទេខ្ញុំស្រឡាញ់គេប្រហែលឆ្នាំមកដល់ប៉ុណ្ណេះខ្ញុំផ្ដល់ភាពបរិសុទ្ធឲ្យគេទាំងចិត្តទាំងកាយ ដែល ខ្ញុំចាត់ទុកថាជារបស់ពិសេសដែលខ្ញុំផ្ដល់ឲ្យដោយគ្មាន trick អ្វីទាំងអស់ប៉ុន្តែឥឡូវគេទទួលអត់បានទេអញ្ចឹងគេទៅដោយទទេ របស់ទាំងអស់ខ្ញុំនៅដដែលរូបកាយចិត្តវិញ្ញាណខ្ញុំនៅដដែលសេចក្តីល្អទាំងអស់នេះខ្ញុំនៅអាចផ្ដល់ឲ្យមនុស្សណាដែលគេត្រូវការគេបោះបង់យើងមិនមែនបានន័យថាយើងអស់តម្លៃដូចគេគិតទេតែវានឹងអស់តម្លៃព្រោះយើងលែងឲ្យតម្លៃវាអានឹងមិនលែងមានតម្លៃយើងកែប្រែការឈឺចាប់នឹងមកជាការ ប្រឹងប្រែង develop ជីវិតហ្នឹងឲ្យចេះគិតពិចារណាជាងមុនមុននឹងសម្រេចចិត្តធ្វើអីយើងចេះគិតជាងមុនឃើញទេសិតតបពិសោធន៍ទាំងអស់ ugly happy ស្អីក៏ដោយឲ្យតែមានបញ្ញាមិនមែនទល់តែជីវិតនឹងជួបផ្កាពេញមកពិភពលោកបានយើង អាចធ្វើជីវិតនឹងស្រស់ថ្លាទេជួបភក់ក៏ដោយជួបស្អីក៏ដោយប៉ុន្តែនៅទៅមុខជានិច្ចយើងដើរកាត់ព្រៃមានផ្លូវកន្លែងខ្លះក៏ល្អទៅផ្លូវកន្លែងខ្លះក៏មុតបលាទៅស្អីទៅ but never give up never give up keep forward នៅតែទៅរហូតឧបសគ្គទាំងឡាយចាត់ទុកជាជាតេសជាតេសអ្នករិះគន់ពេលជ្រាយើង ចាត់ទុកជាមេប្រយោគសម្រាប់អង្គុយកែយើងជីវិតនេះ free ហ្មងអត់មានសម្ពាធទេសំបីតអ្នកដតីកំពុងតែជេរបចោយើងហ្នឹងក៏អត់មានសម្ពាធដែរយើងចាត់ទុកថាគេចាប់អារម្មណ៍មកយើង ហើយគេកំពុង តកែយើងយើងខុសតាណាគេជួយកែយើងកំណាកែត្រូវយកទៅណាកែខុសចាត់ទុកថាគេស្គាល់យើងមិនច្បាស់យើងដើរទៅទៀតជីវិតនេះ free ណាស់ឲ្យតែរកការ គិតឃើញពីក្នុងគឺគ្មានអីជាសម្ពាធទេគ្មានអីជាសម្ពាធទេសម្ពាធមកពីចិត្តចងឯងតែចិត្តចងសម្ពាធឯង ហ្នឹងហើយចឹងសរុបមកវិញបងអូនត្រូវមើលថាតើយើងមានធ្វើអីមិនល្អអត់ហើយបើយើងឃើញយើងព្យាយាមកែប្រែចំណុចមិនល្អរបស់យើងហើយបើកែហើយនៅតែដដែល Yes master your life ធំហើយយើងត្រូវដឹកនាំជីវិតរបស់យើងដោយខ្លួនឯងមិនទៀមទាសេចក្តីសុខពីនរណាទៀតទេមានតែផ្ដល់សេចក្តីស្រឡាញ់ឲ្យអ្នកដទៃ មានតែផ្ដល់ភាពកក់ក្ដៅឲ្យអ្នកដទៃខុសគ្នាណានៅពេលដែលយើងទៀមទាភាពកក់ក្ដៅពីគេយើងខ្វះខាតជានិច្ចឃើញទេបងអូននៅក្នុងដំណាក់កាលនេះបងអូនខ្វះខាតព្រោះបងអូនត្រូវការភាពកក់ក្ដៅពីម៉ែពីឪពីបងពីបងអូនដែលគេឲ្យយើងអត់បាន យើងត្រូវតែកណ្ដោចកណ្ដែងក៏ប៉ុន្តែបើយើងបៀលខ្លួនឯងលែងត្រូវការសេចក្តីសុខពីអ្នកដទៃមិនមែនបានន័យថាបោះបង់ទេពួកគាត់យើងនៅតែគិតឪពុកម្ដាយនៅតែគិតបងប្អូននៅតែគិតធម្មតា ក៏ប៉ុន្តែមិនមែនជា តំណាក់តំណងសុំក្តីអាណិតអាសូរទេក៏ប៉ុន្តែយើងបៀលខ្លួនយើង យើងនឹងផ្ដល់ភាពកក់ក្ដៅឲ្យអ្នកទាំងអស់គ្នាវិញហើយកុំសង្ឃឹមការត្រឡប់មកវិញយើងកែកំហុសរបស់យើងយើងគ្រាន់តែក្រៃលោយើង did something wrong ហើយយើងធ្វើអីខុសទេក៏ប៉ុន្តែនៅពេលដែលយើងមានបំណងផ្ដល់ភាពកក់ក្ដៅឲ្យពួកគាត់កុំសង្ឃឹមឲ្យពួកគាត់ស្រឡាញ់មកវិញទៀតតែសង្ឃឹមខកចិត្តទៀត ឃើញទេអញ្ចឹងបានថាបុណ្យប្រែតែពេញអញ្ចឹងវាអត់ខ្វះតែធ្វើល្អដាក់គេឲ្យចង់បានវិញខ្វះទៀតអ្នកឲ្យគ្មាននរណាកំណត់បានតែបើយើងសុំគេគេកំណត់ឲ្យយើងបានស៊ីឧទាហរណ៍យើងសុំលុយគេគេអាចប៉ិនឲ្យប៉ុណ្ណារបស់គេតែបើយើងឲ្យគេយើងឲ្យប៉ុណ្ណាជារឿងរបស់យើងអញ្ចឹងបានជាមេគារបស់អ្នកប្រាជ្ញមានតែការផ្ដល់ឲ្យឯង ដែលមិននាំឲ្យឈឺចាប់តែតាទៀមទាស្អីគឺឈឺចាប់ហ่ะដូចស្នេហាអញ្ចឹងតាទៀមអីអីពីគេខ្លាំងគឺឈឺចាប់ហ่ะគឺផ្ដាល់ឲ្យមិនសង្ឃឹមអីអាហ្នឹងបើកាន់វាមិនងាយធ្វើប៉ុន្តែសច្ចភាពវាមិនមែនរឿងងាយឬមិនងាយទេអាងាយឬមិនងាយលើកិលេសរបស់យើងឯងតែលះការប្រកាន់បានច្រើនប៉ុណ្ណាចិត្តក៏ឆ្លាស់ច្រើនប៉ុណ្ណឹងមិនបាច់ភ្ញាច់មកឲ្យអាត្មាលោកឯងធ្វើកើតទេ វាមិនមែននរណាធ្វើកើតទេធัวទាំងឡាយធម្មជាតិវាអញ្ចឹងប្រកាន់ច្រើនទុកច្រើនប្រកាន់តិចទុកតិចអស់ប្រកាន់អស់ខ្វល់ស៊ីតណ្ហាច្រើនទុកច្រើនតណ្ហាតិចទុកតិចអស់តណ្ហាអស់ទុកច្បាប់ធម្មជាតិហ្នឹងអញ្ចឹងវាមិនសំខាន់ណាស់ឯងធ្វើកើតអត់បើធ្វើកើតណែឯងរស់នៅដោយមានសេរីភាពតែធ្វើមិនកើតកើតទុកទៅហ្នឹងវាតែប៉ុណ្ណឹងនេះឆ្លើយរឿងវែងវែងបន្តិចគឺពាក់ព័ន្ធនឹង ជីវិតយើងទាំងអស់គ្នាដែលជួបប្រទះក្មេងតិចកកដានេះរូបលោកឯង្វែងគុំសពគ្រប់ទៅ ចង់ឲ្យអាត្មានឹងពន្យល់បញ្ហានោះគឺកណាចង់ទៅរៀនបន្តនៅឆ្ងាយតែញោមស្រីកណាគាត់មានទុកលំបាកគាត់ឈឺផង ហើយមាន វិបត្តិផងតើកណាគូទៅរៀន ដើម្បីចំណេះដឹង ឬក៏ត្រូវសឹកទៅជួយគាត់ ដើម្បីជួយគាត់ព្រោះកណានៅបួសជួយគាត់បានតិចណាស់ហើយរាល់ថ្ងៃគាត់នៅតែពិបាកតើកណាគួរធ្វើយ៉ាងណាអឺឆ្លើយសាធារណៈអញ្ចឹងខ្ញុំកណាមអាចឆ្លើយអីច្រើនទេព្រោះមិនដឹងស្ថានភាពគ្រួសារលោកប្អូនយ៉ាងម៉េចណាទីមួយត្រូវសួរថាតើនៅក្នុងក្រុមគ្រួសារនោះលោកប្អូន ជាកូនតូលតែមួយឬអត់ បើមានបងប្អូនដែរវាមិនជារឿងថាចាំបាច់ត្រូវតែសឹកទេ មានបងប្អូនដែរប្អូនត្រូវតែដើរតួជាអ្នកពយលពួកគាត់ឲ្យមើលថែចឹងទៅ ហើយយើងក៏អាចមានបច្ច័យ4អីតិចតួចផ្ញើឲ្យគាត់សម្រាប់ផ្គត់ផ្គង់ជីវភាពអីចឹងទៅអឺនិយាយទៅ the is a will the is a way ឲ្យតែយើងមាន បំណងក្នុងការដោះស្រាយបញ្ហាវាមិនមែនថាគ្មាន បញ្ហាដោះស្រាយទេដូចរឿងសម័យពុទ្ធកាលអញ្ចឹងភិក្ខុមួយអង្គលោកជាកូនសិទ្ធិដំបូងឡើយហើយកូនតូលតែមួយនឹងកូនតូលតែមួយផងនៅពេលដែលលោកជ្រះថ្លាលោកចេញទៅបួសទៅ ពុកម្ដាយកាន់តែចាស់ហើយល្ងឹតភ្នែកទៀតអ្នកបំរើអីហ្នឹងជាតែបន្លំយកលុយយកកាក់អស់ទៅរហូតคลายទៅ ជាអ្នកសុំទានគេអស់លីងផ្ទះសបាយហ្នឹងក៏គេបន្លំរឹបអូសយកអស់ចាស់ហើយល្ងឹតភ្នែកទៀតហើយលោកតាំងពីបួសម្ដាយមកផ្ទះអស់12ឆ្នាំហ្នឹងនៅព្រៃរហូតបដិបត្តិធម៌នៅព្រៃហ្នឹងដល់ពេលមួយលោកដូចជាកើត ចិត្តនឹកញោមនឹកញោមអញ្ចឹងមានអ្នកដំណើរទៅវិសាវថីទៅលោកក៏សួរដំណឹងថាតើអ្នកអឺអាត្មាសុំសួរដំណឹងខ្លះបានទេមកវិសាវថីលោកសិទ្ធិឈ្មោះនេះឈ្មោះនេះអញ្ចឹងទៅតើលោកទាំងពីរហ្នឹងសុខសប្បាយទេ ការរស់នៅរបស់គាត់ហ្នឹងយ៉ាងម៉េចដែរឯអ្នកស្រុកហើកុំសួរពីលោកសេដ្ឋីហ្នឹងសួរពីអ្នកផ្សេងវិញទៅទេអត់មាន រឿងដែលត្រូវសួរពីអ្នកផ្សេងខ្ញុំមានរឿងជាមួយគាត់នឹងដែលចង់ដឹងបានរាយរាប់ប្រាប់ថាអឺគាត់មានកូនប្រុសមួយសិទ្ធិនឹងហើយកូននឹងក៏ទៅបួសទៅគាត់មិនចង់ឲ្យបួសអីទេបើនៅកូនជ្រះថ្លាក៏ទៅបួសចោលគាត់ទៅឥឡូវហ្នឹងដោយសារគ្មានអ្នកជួយមើលថែទ្រព្យសម្បត្តិនោះទ្រព្យសម្បត្តិហ្នឹងក៏លាយអស់ទៅហើយ ហើយសពថ្ងៃមិនមែនត្រឹមតែលាយធម្មតាទេ ខ្លាយជាអ្នកសុំទានដើរដេកសយាផ្ទះគេទៀតផងស្ដាប់ឮប៉ុណ្ណឹងមកលោកក៏ស្រក់ទឹកភ្នែកហាមិនក៏លោកយំលោកថាសិទ្ធិទាំងពីរនឹងហើយជាញោមរបស់អាត្មាហើយអាត្មានឹងហើយជាកូនដែលចេញមកបួសចោលគាត់នឹងពេលហ្នឹងពិបាក មនុស្សសម័យណាក៏វាមានពិបាកដែរលោកប្អូនខ្ញុំណាក៏ធ្លាប់ឆ្លងកាត់រឿងចឹងចឹងក៏ខ្លះដែរມັນជាច្រើនប្រហែលណា ប៉ុន្តែវានៅលើតែយើងចេះដោះស្រាយអឺលោកទៅពីពីព្រៃវិញហ្នឹងលោកគិតថាទៅហើយទៅសឹកវាវាជាទោសរបស់ខ្លួនឯងគិតថាវាជាទោសរបស់ខ្លួនឯងបើអញមិនមកបួសទេពួកពេលហ្នឹងអត់តន់សម្រេចមគ្គផលអីទៀតបដិបត្តិអស់12ឆ្នាំហើយណា អត់អត់មានសម្រេចមគ្គផលអីទេទៅទេដល់ពេលដើរទៅនឹងគិតថាទៅទៅសឹកហើយទៅមើលថែគាត់អញ្ចឹងទឹកចិត្តកតញ្ញូនឹងប៉ុន្តែទៅដល់ក្រុងនោះវាមាន ផ្លូវពីរមួយទៅវត្តជាតពុនមួយទៀតទៅផ្ទះគិតក្នុងចិត្តថាទៅជួបញោមមុនឬក៏ទៅ ទៅជួបព្រះអង្គមុនគិតថាមុនសឹកទៅថ្វាយអង្គមលាព្រះអង្គសិនទៅពីព្រោះពេលដែលសឹកហើយនឹងមិនដឹងថាពេលណាបានមកជួបព្រះអង្គទៀតទេឥឡូវទៅជាប់មើលថែពុកម្ដាយគិតចឹងនៅពេលទៅដល់ព្រះអង្គជ្រាបជ្រាបរឿងពិខុហ្នឹងណាដោយលោកអូនលើកឡើងចឹងវាជាទុកលំបាកព្រះអង្គជ្រាបណាជ្រាបទុករបស់សត្វលោក ព្រះអង្គទេពពុទ្ធព្រះអង្គកំពុងតែបញ្យល់ធัวធម្មតាទេព្រះអង្គបដូរប្រធានបទឃើញទេព្រះអង្គមិនមែននិយាយនឹងតាមអារម្មណ៍របស់ខ្លួនឯងចឹងបានបានអាការនិយាយនិយាយនោះវាត្រូវមើល audience មិននិយាយពុលទឹកមាត់អីព្រោះតែម្នាក់ឯងគេអត់យល់ទេពុទ្ធមើល audience ចឹងបានអ្នកស្ដាប់ព្រះអង្គនឹងងាយថាមិនយល់ទេ មិនព្រះអង្គបាច់មកតែអភិធម្មរហូតអីពេលហ្នឹងព្រះអង្គនិយាយពីជីវិតសាមញ្ញគេណាព្រះអង្គបែរមកនិយាយពីកតញ្ញូរហូតចុងក្រោយព្រះអង្គថាមនាលភិក្ខុទាំងឡាយកតញ្ញូនេះណាមិនមែនតែក្រហោះទេ ដែលបំរើពុកម្ដាយបាននោះសំបីអ្នកអ្នកពួកអ្នកបួសយើងហ្នឹងឯង បើចង់ធ្វើកតញ្ញូតបគុណឪពុកម្ដាយបាន ដូចគ្នាឧបត្ថម្ភបច្ច័យ4សម្លៀកបំពាក់បាយទឹកនំចំណីដែលយើងបិណ្ឌបាតបាន ឬក៏គេប្រគេនមកនោះបើមានបំណងដើម្បីតបគុណគាត់បានមិនខុសទេលោកលឺប៉ុណ្ណឹងលោកសប្បាយចិត្តហ្មងសប្បាយចិត្តឈប់ខ្វល់ឈប់ខ្វល់ពេលហ្នឹង ទឹកមុខក៏ស្រស់បោះអូអញ គិតថានៅបួសនឹងមើលថែឪពុកម្ដាយមិនកើតឥឡូវព្រះអង្គនិយាយថាពយល់ចិត្តឯងសบายចិត្តហ่ะប៉ុណ្ណេះថ្វាយអង្គមលាព្រះអង្គទៅទៅមើលថែញោមលោកហ្នឹងឃើញទេបើយើងសบายចិត្តនឹងរក្សាភ្នោះហ្នឹងមានចាំបាច់ត្រូវសឹកអីឥឡូវថាលោកប្អូនទៅរៀនមិនកើតក៏ដោយហ្នឹងអាចទៅនៅចិត្តគាត់មួយរយៈអញ្ចឹងទៅទៅមើលថែគាត់មួយរយៈទៅ អត់បញ្ហាអីទេកុំយកអានឹងបន្ទុកដើម្បីសឹកហើយដល់លោកទៅនិយាយរឿងនឹងទៅចោះរឿងនឹងវាអឺពុទ្ធព្រះអង្គសរសើរណាស់រឿងហ្នឹងទៅដល់ទៅឈរទៅសួរគេទៅដឹងថាលោកសិទ្ធិនោះដេកសញ្ញាផ្ទះគេហ្នឹងលោកទៅដល់លោកឈរពីមុខហ្នឹង ហើយឪពុកម្ដាយហ្នឹងលោកស្មានតែភិក្ខុធម្មតាមកបិណ្ឌបាតលោកថាលោកម្ចាស់ហើយពួកកណាទាំងពីរហ្នឹងគេអ្នកសុំគេដែរទេអត់មានអីដាក់ទេសូមលោកម្ចាស់មុនទៅទៅទៅបិណ្ឌនៅខាងមុខទៀតចោះលោកអត់ទៅលោកក៏ចង់ហៅថាញោមហៅវាមិនរួចវាហូរទឹកភ្នែកមកកំសត់ឃើញទេអាទឹកចិត្តក្តុកក្ដួលនោះវាមិនតែប្រសក់អីលោកវាចេះកើតទុកដូចតែគ្នាហ្នឹងសាច់ឈាមដូចតែគ្នាហ្នឹង ហើយសម័យណាក៏ដូចតែសម័យណាហ្នឹងឃើញទេស្មារលោកមិនចេះយំចេះដូចតែគ្នាហ្នឹងវាក្តុកក្ដួលដូចតែគ្នាមានម៉ែមានឪដូចតែគ្នាហ្នឹងពពុទ្ធមានឲ្យទៅកាត់ផ្ដាច់អីបើមโนសញ្ចេតនានៅមានយើងជួនកាលថាជាអហួសកិលេសអូអ្នកបួសមិនត្រូវគិតម៉ែឪទេអាហ្នឹងនិយាយតាមព្រះអរហន្តតែបុថុជនណាចិត្តមโนសញ្ចេតនាមិនវិញនៅតែចឹង ហ្នឹងយើងត្រូវយល់ពីអ្នកជំងឺហ្នឹងអាម៉េចយើងកុំនិយាយអាអារម្មណ៍របស់អ្នកឈឺឲ្យដូចអ្នកជានោះវាមិនដូចទេឈឺគឺឈឺហើយជាវាជាហើយហ្នឹងយើងថាអ្នកអ្នកជាល្បែងមិនត្រូវក្អកទេអាហ្នឹងវាមិនក្អកតអ្នកល្បែងចុះអ្នកនៅល្បែងវានៅតែក្អកអញ្ចឹងធម្មតាកុំយកអារម្មណ៍អ្នកជាទៅទៅនិយាយជំនួសអ្នកឈឺអញ្ចឹងហើយបានយើងជានិយាយហួសមៀតអីធ្វើវាមិនកើតណា ដល់ពេលលោកអត់ទៅលោកក៏និយាយមិនចេញហៅញោមក៏វាមិនរួចវាអួលពេកហូរទឹកភ្នែកមកដល់ពេលអញ្ចឹងយាយតាពីរនាក់គាត់ជំនុំនេះពួកវាមិនដែលលោកណាមកឈរយូរអញ្ចឹងតិចតិចលោកកូនយើងទៅដើរទៅមើលស្ទាបស្ទាបស្ទាបស្ទាបហ្នឹងស្ទាបមុខស្ទាបមាត់ទៅបណ្ដឹងលោកកូនលោកកូនមែនពោអាត្មា យំអោបគ្នាហ្នឹងឃើញទេមនុស្សចេតនាវត្ថុជនយើងធម្មតាណាយំមកសទុះទាំងអស់គ្នាចឹងទៅយំមកអស់ចិត្តទៅសុំទោសញោមចឹងទៅក៏អះអាងអះអាងខាងញោមចាប់ពីថ្ងៃហ្នឹងទៅអាត្មាបានស្ដាប់ច្បាស់ហើយ ពី សំណាក់ព្រះសម្មាសម្ពុទ្ធថា អ្នកបួសនេះក៏អាចមើលថែញោមបាន ដែរទំនុក បំរុងបច្ច័យ4អីបាន ញោមកុំព្រួយអីណាតាំងពីនឹងទៅញោមមិនបាច់ដើរសុំគេទៀតទេចាំអាត្មាទៅរលោកទៅបានទៅបានបាទដើរទៅរសម្ពុតដើររអីគេប្រកេនមកអីអាណាថ្មី ថ្មីមកលោកដេជាសម្លៀកបំពាក់ជាសម្ពុតអីឲ្យញោមស្លៀកទៅហើយអាណាសម្ពុត ចាស់ចាស់សល់វិញញោមយកលោកយកមកបោកឲ្យស្អាតហើយយកមកដេជាវោប្រើប្រាស់ខ្លួនឯងទៅទៅបិណ្ឌអញ្ចឹងណាទៅបិណ្ឌមួយសាបានមកយកឲ្យញោមហូបសិន សល់ខ្លះទៅក៏លោកឆាន់ទៅមានបាបស្អីយើងជាថាស៊ីមុនលោកបាបគ្មានបាបស្អីទេពុទ្ធឯណាដែលថាទេកើតពីចិត្តល្អលោកនឹងបានប៉ុនមកកោកឃើញទេប៉ុនកើតលោកមិនដែលឆាន់មុនញោមហ្នឹងលោកបិណ្ឌមកឲ្យញោមឆាន់មុនអើញោមហូបមុនពិសាមុនហុចបើគាត់ហូបអស់ទៅ លោកក៏ទៅបិណ្ឌទៀតចឹង លោកធ្វើអញ្ចឹងយូរយូរទៅ ចង្ហាន់វាអត់គ្រប់គ្រាន់ដែរលោកឡើងស្គមហើយតាំងពិខុដែលអត់យល់នេះវាវាអត់យល់ពិខុផ្សេងផ្សេងវត្ថុជឿនបារីបុគ្គលលោកយល់ណារឿងហ្នឹងលោកមិនតេះឌីលអីទេវត្ថុជនពិខុជាវត្ថុជនអ្នកស្រុកខ្លះក៏តេះឌីលលោកនេះប៊ូឲ្យមកជាពាក់ជាពិនជាមួយញោមហ្នឹងជាមួយកុហកជាមួយអីហ្នឹងធ្វើដូចមិនមែនអ្នកប៊ូទៅជាចឹងហ្នឹង ពួកភិក្ខុអញ្ចឹងដែរប៊ូហើយមិនចំអ្នកប៊ូនោះអញ្ញាញ៉ៃមួយញោមនោះនិយាយអ៊ូអ៊ូអ៊ូអ៊ូឮដល់ព្រះសម្មាសម្ពុទ្ធដល់ឮដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គហៅមកពួកសួរភិក្ខុទាំងឡាយថាពួកយើងទាំងឡាយហ្នឹងនិយាយពីភិក្ខុមួយអង្គហ្នឹងនៅជាពវៈវិនមួយកុហកអត់សមជាអ្នកបួសសោះ ចឹងបានព្រះអង្គឲ្យទៅហៅភិក្ខុនឹងមកមកដល់ថ្វាយអង្គមព្រះអង្គទៅព្រះអង្គសួរថាមនាលភិក្ខុឮថាអ្នកឯងនៅជាពាក់វៈវិនជាមួយកុហកឬនៅតែអឺមានចិត្តជាប់ជំពាក់នឹងកុហកឬថាជាខណ្ឌបិណ្ឌបាតដែលបិណ្ឌមកនឹងក៏ឲ្យកុហកនឹងបរិភោគអឺបានសម្ពុតបានអីមកនឹងក៏ដេឲ្យពួកគាត់នឹងប្រើប្រាស់ចឹងមែនឬ ភិក្ខុហ្នឹងក៏ក្រាបទូលតាមត្រង់ចឹងថាពិតមែនព្រះអង្គហើយបានព្រះអង្គសួរថាចុះកុហកដែលអ្នកទំនុកបំរុងហ្នឹងត្រូវជាអ្វីនឹងអ្នកបាន ប្រាប់ថាក្រាបទូលថាបើពិតព្រះអង្គដូចចម្រើន អ្នកទាំងពីរហ្នឹងជាមេដាបេដាបង្កើតរបស់ខ្ញុំព្រះអង្គឃើញទេនៅពេលហ្នឹងព្រះអង្គថាសាធុសាធុសាធុមនាលភិក្ខុអ្នក បានធ្វើតាមស្នាមនៃអ្នកប្រាជ្ញហើយណែកាលតថាគតនៅសន្សំបារមីអាហ្នឹងហើយការងារបំរើឪពុកម្ដាយទំនុកបំរុងឪពុកម្ដាយគឺជាការងារដែលតថាគតចាត់ទុកជាការងារសំខាន់បំផុតឃើញទេបានព្រះអង្គលើករឿងសវណ្ណសាមនោះសវណ្ណសាមដែលយើងឃើញគូរូបតាមពហិយតាមអីហ្នឹង បបហេតុដែលព្រះអង្គលើករឿងសវណ្ណសាមនោះដោយសារមានរឿងភិក្ខុហ្នឹងសវណ្ណរាមសាមដែលកើតជាកូនតបោះតាបសេនីពីរនាក់នៅក្នុងព្រៃពោះអឺព្រោះពឹសខ្វាក់ភ្នែកនោះហើយសវណ្ណសាមក៏កើតមកតួសវណ្ណសាមកាលហ្នឹងគឺអតីតជាតិរបស់ពុទ្ធយើងហ្នឹងហើយបំរើមេដាបិតាហ្នឹងអស់មួយជីវិតអញ្ចឹងទៅរហូតដល់លោកទាំងពីរធ្វើកាលកិរិយា ទៅលោកក៏រស់នៅធ្វើ ការបដិបត្តិធัวខ្លួនលោកផ្ទាល់ផ្សេងទៀតទៅព្រះអង្គប្រជុំជាដកមកថាអឺមេដាបិតារបស់អឺសវណ្ណសាមហ្នឹងគឺបានមកជា ពុទ្ធបិតាគឺប្របាទសុទ្ធោទនៈហើយតាបសនីជាម្ដាយហ្នឹងបានមកជានាងសិរិមហាមយារីឯសវណ្ណសាមហ្នឹងគឺអង្គអញតថាគតនេះឯងហើយបានព្រះអង្គធ្វើសេចក្តីសរុបធัวជាគាថាពន់ហើយព្រះអង្គបញ្ញត្តិសិក្ខាបទមួយកន្លែងហ្នឹង បងថាណែភិក្ខុទាំងឡាយចាប់ពីពេលនេះទៅណាបើភិក្ខុណាពោលតេះឌីលភិក្ខុអ្នកបំរើមេដាបៃតាភិក្ខុណាពោលតេះឌីលភិក្ខុអ្នកចិញ្ចឹមមេដាបៃតាភិក្ខុអ្នកពោលទោសនឹងឯងត្រូវអាបត្តិទុកគាត់នឹងដាក់ច្បាប់មួយណ៎ណាភិក្ខុណាតេះឌីលភិក្ខុអ្នកបំរើទំនុកម្រងមេដាបៃតាដោយទឹកចិត្តកតញ្ញូនឹងភិក្ខុនឹងមានន័យថាជាភិក្ខុអាក្រក់ទុកគាត់នឹងប្រែថាប្រព្រឹត្តអាក្រក់ហើយ ចិត្តនឹងវាមិនស្អាតទេត្រូវទោសមួយហើយឃើញទេអញ្ចឹងខ្ញុំកណាលើករឿងនេះមកអឺលោកប្អូនអាចយកទៅគិតពិចារណាបានថា ភាពកតញ្ញូរបស់យើង នៅក្នុងជាអីក៏បានដែរពពុទ្ធព្រះអង្គបើកផ្លូវឲ្យមិនមែនបិទផ្លូវយើង ថាអ្នកបួសត្រូវតែឈប់គិតម៉ែឪមិនចឹងទេមិនចឹងទេ ហើយភាពកតញ្ញូរបស់យើងនឹងនឹងអាចធ្វើឲ្យគេជ្រះថ្លាគេជួយទំនុកបំរុងទៀតផងតែមានរឿងច្រើនណាស់ពាក់ព័ន្ធនឹងរឿងហ្នឹងប៉ុណ្ណឹងប៉ុណ្ណឹងចាស់កុំយកអាបញ្ហាបួសសឹកហ្នឹងមកជីវិតរបស់អ្នកម្ដាយហ្នឹងមកជារឿងថានៅបួសឬក៏សឹកទៅវិញអាហ្នឹងនៅលើយើងដោះស្រាយទេហ្នឹងយើងដោះស្រាយបានគឺបានហើយ ប៉ុន្តែបើយើងមិនពិចារណាមុនចឹងចាំមើលស្ដាប់ញាតិញោមខ្ញុំអីក៏មិនដូចគេសោះខ្ញុំដូចគេសោះឬតែចង់ឯងតែគេក៏មិនដូចយាយដែរមានរឿងផ្សេងទៀតមិនចឹងណាឥឡូវទាំងអស់គ្នានឹងមានរឿងកើតទុកឯងមានទេមានទេមានញឹមញឹមមិនមែនមានន័យថាអត់បញ្ហាហ្នឹងហើយអញ្ចឹងបានជាអ្នកយល់ធัวមិនមែន រៀនមិនមែនយល់ដើម្បីរត់គេចពីបញ្ហាទេ គឺជាមនុស្សដែលរៀនរស់ជាមួយនឹងបញ្ហាពពុទ្ធបង្រៀនឲ្យយើងរៀនរស់ជាមួយនឹងបញ្ហាវាចាស់ក៏ចាស់ធម្មតាឈឺក៏ឈឺធម្មតាត្រូវទៅពេទ្យត្រូវព្យាបាលធម្មតាមើលមិនជាជារឿងធម្មតាឲ្យវាទៅជាធម្មតាណាកាលណាយើងដាក់ចិត្តថាធម្មតាបន្តិចយើងរៀង strong បាត់ហ្នឹងហើយដូចសេចក្តីស្លាប់ក៏ដោយស្អីក៏ដោយកាលណាយើងចាត់ទុកថាវាជារឿងធម្មតា វាមិនញាប់ញោវាមិនប្រព្រឹត្តប្រព្រឹត្តមិនជឿគ្រូគ្រូកុហកណាទេមើលដូចជាទូចសនិចចឹងគ្នាកំពុងតែមានវិបត្តិមាន គ្រូបោកណាមួយទៀតមកថានេះបើធ្វើពិធី ចេះចេះចេះចេះនឹងដើររួចពេកពេកគេមើលមិនជាផងហើយគ្នាអស់លុយមកកកោកដើម្បីទៅអាសែនព្រេននឹងអស់លុយមកកកោកទៀតចឹងបានថា នៅពេលដែលយើងមានសុខភាពល្អអ្នកណាក៏មិនដឹងថាស្អែកមានរឿងអីកើតឡើងដែរទើបពពុតឲ្យយើងត្រៀមចិត្តទុកជាមុនមិនចង្រៃទេ វា ជារឿងហាត់ពុតចិត្តខ្លួនយើងឲ្យ ខ្លាំងតាណាមានចង្រៃអីហើយមនុស្សកើតរឿងចេះតែសម្លាប់ខ្លួនចេះតែស្អីហ្នឹងមកពីអីមិនដែលគិតថាអញមិនសមអញ្ចឹងសោះមិនសមមិនបើវាអញ្ចឹងហើយវាចង់ហើយមែនទេហ្នឹងហើយអញ្ចឹងបានថាអ្នកខ្លះ ដែលគាត់មិនអាចទទួលយកធัวបានក៏មិនបន្ទោសគាត់ទេពីព្រោះគាត់មិនតន់យល់តែយល់ក៏គាត់ជាយល់ហ្នឹងហើយដូចខ្មែរថាស្តក់ស្លុតក៏ដោយស្អីក៏ដោយมันអាចទៅកំចាត់បងវា ដោយមិនយល់បាន ទេណាដោយមិនយល់បានឥឡូវខ្មែរឧទាហរណ៍មួយទៀតរឿងខ្លាចមកពីមិនដឹងដូចយើងខ្លាចខ្មោចលងអញ្ចឹង ឬក៏ខ្លាចឆ្មាអោងអញ្ចឹងពីក្មេងអូយកមកឆ្មាអោងមកខំក្មេងខ្លាចទេខ្លាចទេប៉ុន្តែធំតិចខ្លាចឆ្មាអោងតិចទេមកពីអីមកពីដឹងដឹងថាវាអត់មានទេអឬឧទាហរណ៍មួយទៀតមាន តាចាស់ម្នាក់ហ្នឹងពុកមាត់គាត់សមោមអីតែយំណាបយយម៉ែថាតានឹងគ្រាវឥឡូវអា ណាគ្រាវឡើយហើយតាហ្នឹងក៏ធ្វើអែមអែមក្មេងហ្នឹងភ័យហ្នឹងណាហ្នឹងអត់យំទេប៉ុន្តែក្រោយមក20ឆ្នាំក្រោយមកក្មេងហ្នឹងធំ ទាំងខ្លួនឯងក៏ដោះពុកមាត់ទៀតឥឡូវពេលកើតទុកទៅថាឲ្យតានឹងគ្រាវទៀតមើលខ្លាចតានឹងទៀតអត់គ្រាវតាវិញឥឡូវណាមកពីអីថាមកពីយល់ថាជារឿងធម្មតាអូពុកមាត់ហ្នឹងមនុស្សធម្មតាតា កាលណាយល់ថាវាជាមនុស្សធម្មតាឈប់ខ្លាចយ៉ាងណាក៏ដោយរឿងក្នុងលោកនេះកាលណាពិចារណាដោយបញ្ញាឲ្យឃើញថាវាជារឿងធម្មតាចិត្តនឹងស្ងប់ហើយនឹងជួបក៏ធម្មតា បែកបាក់ក៏ធម្មតាប៉ិនអ្នកខ្លះមិនយល់មិនយល់តែនឹងគាត់ស្ដាប់ចំតែនឹងគាត់ថាអីអ្នកស្ដាប់ធូរយូរទៅ ទៅជាចិត្តសោះក៏ក្រោះណូមែនទេគ្រាន់តែវាស្ងប់អាស្រឡាញ់ស្អប់នឹង ភ័យខ្លាចនឹងប៉ុន្តែ មេត្តាធម៌ចម្រើនឡើងការអនុគ្រោះកូនកតញ្ញូការសង្គ្រោះរវាងស្វាមីប្តីប្រពន្ធគឺមានពេញនៅក្នុងចិត្តតែម្ដងណារឿងដែលស្អប់គ្នារឿងដែលទៅ ជាគំនុំគុំគួន គឺមកពីអាស្រឡាញ់ហ្នឹងស្រឡាញ់បាន ជាទឹកអាស៊ីតមែនអត់ ណាមិនបានមានជះទឹកអាស៊ីតថាមកពីស្រឡាញ់វាមិនបានធ្វើដូចអឺស្ត្រីម្នាក់គាត់តាមពិតលែងគ្នាដាច់ហើយ គ្នាទៅរៀបការប្តីនៅពោធិ៍សាត់ហើយប្តីដូចជានៅកំពង់ចាម មានន័យថ្ងៃការណាថ្ងៃសំដេកនឹងទៅកាប់កច្រាំទាំងពីរអាហ្នឹងមកពីអីមកពីស្រឡាញ់ស្រឡាញ់មិនបានคล้ายជាស្អប់ឃើញវាវាគូគ្នានេះ នឹងចឹងចុះបើសិនជាមាន សង្កហធัวវិញមានមេត្តាធัวវិញគ្រាន់តែគិតបន្តិចមកវិញថាយើងស្រឡាញ់គេមែនប៉ុន្តែមិនមែនភាពអាត្មានិយមទេគាត់មិននៅជាមួយយើងជួនកាលមកពីយើងគ្មានលទ្ធភាពផ្ដល់សេចក្តីសុខឲ្យគាត់អញ្ចឹងបើគាត់ទៅនៅជាមួយអ្នកផ្សេងបានសុខជាងឲ្យគាត់ទៅចោះនេះគឺជាចិត្តសង្កហធัวឃើញទេអានឹងស្រឡាញ់ពិតណាអាត្មាធ្លាប់ដើរតួក្នុងរឿងនឹងខ្លួនឯងណា ហ្នឹងហើយដឹងច្បាស់ណារឿងហ្នឹងហ្នឹងហើយហ្នឹងហើយធ្លាប់មានបទពិសោធន៍បាទខ្ញុំកណែឈ្មោះថាច់ខេមរិត ខ្មែរអព្យាក្រឹតអូ ជាក្រិតមែនណាហ្នឹងសូមថ្វាយបង្គំទោសនៃការជេរតេះឌៀលមើលងាយអ្នកដតីនោះយ៉ាងណាដែររឿងទោសឲ្យទៅ ជាតិក្រោយយ៉ាងម៉េចនោះអាមាក៏មើលមិនឃើញដែរប៉ុន្តែទោសបច្ចុប្បន្នអ្នកជេរនឹងដឹងខ្លួនឯងថាតើវាក្តៅអត់ គណៈជេគេហ្នឹងណាក្នុងចិត្តហ្នឹងណាក្តៅអត់ក្តៅហ៎ក្តៅហើយយើងគុំទៅខឹងគាត់វិញអីមក ពីក្តៅនៅខាងក្នុងបានវិហាមកខាងក្រៅហើយយើងជួនកាលឬអ្នកជេចេតភ័យចេតខឹងវិញហើយចង់ឲ្យគាត់ឈប់ជេចង់ឲ្យគាត់ឈប់ជេមិនតែធម្មជាតិនៅខាងក្នុងអាមិចវិហាមកក្រៅចឹងហើយញាតិញោមឧទាហរណ៍ថាដបទឹកអប់មួយវាចេញឈីតមកក៏អូប ថាមកពីមានអីនៅក្នុងហ្នឹងមកពីមានធាតកោបនៅហ្នឹងហើយដល់ដបមួយទៀតមានលមួកពេញក្លុកចេញមកចេញតែស្អុយហើយយើងថាជាអាដបនេះមិនមិនកោបទៀមទាកោបមិនបើក្នុងហ្នឹងវាមានតែស្អុយដូចអ្នកបកកាយជេអញ្ចឹងបើក្នុងនោះមានតែក្តៅធ្វើឲ្យគ្នានិយាយពាក្យស្រួលមិនបើក្តៅក្នុងនោះវាឆេះដូចភ្នំភ្លើងឲ្យវាទុះចេញមកត្រជាក់មិនហ៎អីអង់គ្លេសហៅស្អីភ្នំភ្លើង well volcano ហ្នឹងភ្នំភ្លឹងផ្ទុះចេញមកមិនញញោមអាក្នុងហ្នឹងមិនវាភ្លើងអញ្ចឹងអ្នកដែលឆេះមុនគេនៅណាគេអ្នកជេហ្នឹងហ្នឹងហើយអើហើយសួននេះបើចង់ឲ្យអ្នកជេរធ្លាក់នរកមកនេះអត់ទេអត់ទេហ្នឹងហើយហ្នឹងហើយធាតពិត សេចក្តីសុខឬទុក្ខប៉ុន្តែយើងបើយើងចេះធ្វើទុកក្នុងចិត្តតែបន្តិចបានយើងដឹងថាអ្នកកំពុងជេរនឹងកំពុងតែក្តៅប៉ុន្តែយើងមិនចេះគិតស្រាប់តែឲ្យគេចម្លងភ្លើងមកក្តៅដល់យើងដែរជេរវិញហ្នឹងហើយដោយអាត្មាធ្លាប់សរសេរថាគុំអនុញ្ញាតឲ្យមាត់អាក្រក់របស់អ្នកដតីคล้ายជាមាត់ទឹក គេជេរយើងគេចង់ឲ្យយើង ក្តៅតែយើងក្តៅមែនមានន័យតែមាត់គេត្រូវហើយបុកបុចចំបេះដូងហ្មងយើងចេះតែអនុញ្ញាតឲ្យវាមុតចឹងមែនទេព្រះអង្គលើកឧទាហរណ៍បើសិនជាយើងអប់រំចិត្តបានញាតិញោមនេះនិយាយមិញនិយាយមិញមានអ្នកសួរអាត្មាទៀតថាមានគេជេរចេះជេរចោះជេរលោកជេរអីចេះចោះតើអាត្មានឹងមិនគុំមិនចេញមុខអីចេះអាត្មាឆ្លើយទៅវិញថា ឲ្យគេនិយាយពីយើងខ្លះទៅក៏ល្អដែរញោមទី1បើគេថាត្រូវកែទៅ ទី2បើគេថាមិនត្រូវទេទុកជាវិញ្ញាសាអប់រំចិត្តយើងបើគ្មានអ្នកជេរមិនដឹងថាយើងមានខន្តីអត់មែនអត់ខន្តីធម៌មិនមែនពេលស្ងៀមស្ងៀមទេណាដល់គេនៅជុំវិញល្អអស់ហើយស្ងៀមស្ងៀមឃើញល្អល្អអីគាត់តែចិត្តស្ងប់មិនមែនទេ ចង់ដឹងគាត់ស្ងប់អត់ជេលោមើលល្អតាអ្នកជេរយើងនោះហាក់ដូចជាតាមដាក់វិញ្ញាសាយើងចឹងមកលើករឿងបច្ចៈមួយនាងវេទេហីនាងវេទេហីនឹងពីមុនល្បី ថាជាស្រីចិត្តល្អចិត្តស្ងប់ពាក្យសម្ដីល្អណាជាមួយ អ្នកបំរើអីនោះណាហើយមានអ្នកបំរើម្នាក់ឈ្មោះនាងកាលី ដល់ក្រោយមកនាងកាលីចង់ធ្វើតេស្តមើលស្ងប់មែនអត់ណាស្ងប់មែនអត់ដល់ទៅធ្វើតេស្តមើលពោះនាងនឹងធ្វើការល្អណាស់ចូលដេកមុនក្រោកមុនអញ្ចឹងក្នុងមួយថ្ងៃមួយថ្ងៃតកែស្រីនឹងមិនដែលឃើញនាងនឹងដេកឃើញតែធ្វើការអះច្រឡំចូលដេកក្រោយភ្ញាក់មុនហ្នឹងហើយហើយដល់ថ្ងៃមួយ នាងនឹង អត់ក្រោកពេលតែឲ្យសួរដំបងសួរស្រួលទេណាអឺកាលី ចាស់ម្ចាស់ស្រីហើយថៃបានមិនក្រោកអត់អីហងអីនោះក្តៅបន្តិចហើយចុះបើមិនគ្មានស្អីទេហងអីមិនក៏មិនក្រោកចេញបន្តិចណាបានដឹងថាអូចេញជួមកបន្តិចបន្តិចណាស្អែកដេកថ្ងៃជាងនឹងទៀតឈប់សួរថាអើកាលី បរោះយ៉ាងណា មេកាល័យហើយហងវិថីទៀតហើយអត់អីផងជេរទាំងអស់ថ្ងៃទី3សួរបដាកាន់ដបងបដាតែថាអត់អីមានដាក់ក្បាលមកទុងទៅបែកក្បាលនាងនឹងយំរត់ពេញតភូមិហើយអ្នកភូមិផ្អើលសួរថាថៃក្បាលនឹងវិថីបាននាងថា វេទេហីណាដែល អ្នកទាំងឡាយសរសើរថាស្រីចិត្តល្អស្រីចិត្តស្ងប់ពាក្យសម្ដីល្អនោះក្បាលខ្ញុំបែកដោយសារស្រីនោះឯងអីបានព្រះអង្គសម្ដែងថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយកប់បីវិនិច្ឆ័យបុគ្គលថាមានទឹកស្ងប់ឬអត់គឺនៅពេលជួបបញ្ហាផ្លែកផ្លែកគឺអនុស្ងៀមស្ងៀមកុំតន់វិនិច្ឆ័យថាជាមនុស្សនឹងស្ងប់អត់ យល់ទេណាពេលនៅសៀមសៀមមានអ្នកធ្វើអីហ្នឹងណាអាហ្នឹងកុំតន់វិនិច្ឆ័យថាតើមនុស្សហ្នឹងមានចិត្តអត់ធ្មត់មែនឬអត់មនុស្សដែលមានចិត្តនឹងពិតប្រកបគឺជួបបញ្ហាលំបាកលំបាកជួបបញ្ហាផ្លែកផ្លែកហើយនៅតែធម្មតាចាំឲ្យបន្ទុកណាដូចយាយខ្លាំងគាត់នៅទៅវត្តចឹងគាត់សមាធិស្ងប់ស្ងប់ចឹងណាមានយាយមួយកាលនៅភ្នំសំពៅខឹងប្តីរត់ទៅធ្វើសមាធិ ទៅច្រើនឆ្នាំដែរប្តីផ្ដាំថាបើវិញមកមិនទៅទេណាមិនទៅទេថាមិនក៏មិនទៅថាមិនក៏មិនទៅស្រាប់តែញើសបុតទៅទៀតថាបើមិនមកខ្ញុំសុំសិទ្ធយកប្រពន្ធមួយទៀតហើយមានអីមកទាំងសសមានសមាធិយូរទៅវាអស់ហ្នឹងឃើញទេអាហ្នឹងប៉ះអារម្មណ៍ផ្លែកឃើញទេ ពីមុនហ្នឹងគ្មានណាធ្វើអីឲ្យវាប៉ះធ្វើដូចស្ងប់ហ្នឹងហើយអញ្ចឹងហើយបានជាការចម្រើនសតិបញ្ញារាល់ថ្ងៃហ្នឹងមានប្រសិទ្ធភាពណាស់ដល់ពេលមកគេថាមួយម៉ាត់មកកហីបួហើយមិនក៏នៅគិតរឿងហ្នឹងក៏រលលេះទៀតតែខ្ញុំមិនទៅស្រឡាញ់តប៉ិហ្នឹងឯងខ្ញុំមកនេះខ្ញុំខ្លាចបែកទ្រព្យសម្បត្តិតាដែល សំណួរអីបាទថ្មឆ្លើយអញ្ចឹងអើគណៈជេហ្នឹងហ่ะគណៈពាក្យជេវាលឺតាមតាជាតើកបបីធ្វើទុកក្នុងចិត្តយ៉ាង ណាតើស្អីដែលមកប៉ះតាជាហ្នឹងសុតេសុតមត្តតាំងវាតាមតែជាធាតលឺមួយក៏កន្លងទៅព្រះអង្គឲ្យយើង គ្រប់គ្រងទ្វាសិនចង់ឆ្លើយតបឬយ៉ាងណាត្រូវ calm down ចិត្ត control របស់យើងសិនហើយ រកវិធីសាស្ត្រដ៏សមស្របមួយ យើងឆ្លើយតបហើយ មិនខ្លាយជាសត្រូវហើយក៏មិនមាន កំហុសដែរនឹងអញ្ចឹងដូច្នេះរឿងជេររឿងប្រមាថកើតពីចិត្តទោសៈនេះឲ្យ ទៅជាកុសលវាមិនមែនទេវាត្រូវតែក្តៅឲ្យបានចេញពាក្យអញ្ចឹងមកបើមិនក្តៅវាមិនចេញឲ្យអ្នកតន្ត្រីក្តៅនោះទេហើយមិនចាំបាច់ថាឲ្យគាត់ធ្លាក់នរកទេបើសិនជាយើងមានអតិពលយើងជាចិត្តល្អសូម អំណាចដែលគាត់ជេរហ្នឹងកុំឲ្យគាត់ធ្លាក់នរកទៀតប៉ុន្តែញាតិញោមខ្លះសួរសួរចង់ឲ្យតអ្នកធ្វើខូចហ្នឹងធ្វើខុសនឹងធ្លាក់នរកសំណួរខ្លះគាត់សួរថា តាអាចារ្យលួចលុយវត្តទៅងាប់ទៅកើតឯណាអានេះនេះដូចដូចចង់ថា បើតានឹងមិនធ្លាក់នរកមិនព្រមអឺវាក្រំតែថាជេនឹងក្នុងគោបំណងអីពាក្យថាជេ ពាក្យខ្មែរយើងមិនប្រើនៅក្នុងន័យល្អឯងបើពាក្យថារិះគន់ឬក៏តេះឌៀលអាហ្នឹងអាចនៅក្នុងន័យល្អណាតែបើពាក្យជេរគឺចេញពីចិត្តខឹងជេរណាជេរគឺចេញពីចិត្តខឹងក្នុងន័យណាក៏ក៏ក៏ចេញពីចិត្តខឹងនៃពាក្យជេរតែបើពាក្យតេះឌៀលពួកចេញពីបល័យក៏ខុសគ្នាដែរអកោសតិជេរមិនអញ្ចឹងហ្នឹងប៉ុន្តែពាក្យតេះឌៀល គរហតិមិនចង់ច្រឡំប៉ុន្តែនឹងផ្សេងគ្នាអកោសកៈអកោសតិនឹងជេគឺចេញពីទោសៈខឹងហើយប៉ុន្តែវាមានទោសតិចឬទោសច្រើនលើកិលេសនឹងការព្យាយាមជេចង់ឲ្យគេវិនិច្ឆ័យចង់ឲ្យគេអន្តរធានអចិត្តព្យាបាទខ្លាំងអាហ្នឹងវាក្តៅខ្លាំង ណាប៉ុន្តែម្យ៉ាងទៀតបើដូចជាឪពុកម្ដាយជេរកូនអីដូចថាបណ្ដៅអីមិនស្ដាប់សោះគាត់ជេរអីចឹងទៅមិនមែនដាក់ប្រដាសាឲ្យកូនវិនិច្ឆ័យទេអានោះអានឹងក៏វាធូរតាមនឹងមកតែថាឲ្យទៅជាគុណហ្មងអត់ទេអាគណៈជេរនឹងខឹងឯងមិនទល់តែកូនជេរម៉ែបានបាបម៉ែជេរកូនអត់បាប no អកុសលថិតទៅចិត្តអ្នកណាវាដុតនៅក្នុងឯងឥឡូវកូនជេរម៉ែក្តៅអត់ចុះម៉ែជេរកូនក្តៅអត់ ក្តៅដូចគ្នាហ្នឹងហ្នឹងហ្នឹងហើយហ្នឹងហើយប៉ុន្តែនិយាយរួមទៅ យើងមាន ភាសាសម្រាប់និយាយគ្នាគួរនិយាយគ្នាទៅមិនបាច់ជេរទេមែនទេតែយើងនិយាយគ្នាបានទៅមែនទេហ្នឹងហើយចាំបាច់ជេរអឺសំណួរប្រកេនសួរដល់គុណចា តាមការទូន្មាន ដូនតាតែងរំលឹកថាបុគ្គលណា ដែលប្រព្រឹត្តខុសវិន័យកាមេ គឺដូចជាស្រីដែលលួចប្តីគេឬក៏បរោះដែលលួចប្រពន្ធគេ គឺបានបាបកម្មធ្លាក់នរកហើយទទួលតន្តកម្មឡើងដើមរកាដែកឬធ្លាក់ក្នុងផ្ទះទឹកក្តៅជាដើមតែបើសង្កេតឃើញនៅ ក្នុងជីវិតជាក់ស្ដែងក្នុងបច្ចុប្បន្នជាតិវិញខ្ញុំកណាសង្កេត ឃើញថាជនទាំងឡាយដែលបានប្រព្រឹត្តអំពើទាំងអស់នោះ បែរជាមានសេចក្តីសុខនិងសប្បាយរីករាយទៅវិញរីឯអ្នកដែលត្រូវបានគេលួចប្រពន្ធប្តីបាត់នោះ បែរជាទទួលទុកនិរិះប្រត់ប្រាស់បែកបាក់កូនចៅគួរឲ្យអាសូរទៅវិញចុះហេតុអីក៏វា បញ្ច្រាស់ពីវិន័យឬក៏ការទូនមាន របស់ដូនតាយើងទៅវិញ អឺព្រះអង្គសំដែងចេះថាបាបោបិបសតិភត្រាំងយាវៈបាបੰងនបច្ចតិយតិចបច្ចតិបាបੰងអថបាបោបាបានិបសតិ ដល់រាបណាបាបមិនតន់ឲ្យផល បុគ្គលពីលតែងសម្គាល់ថាបាបមានរសជាតិផ្អែមប៉ុន្តែលុះតែបាបឲ្យផលទៅដឹងថា រសជាតិយ៉ាងណាវាផ្អែមមែនខណៈប្រព្រឹត្តខុសដូចម្ហូបអាហារដែលមានថ្នាំពឹសតែគេលាយទឹកខ្មុំអញ្ចឹងទឹកខ្មុំប៉ុន្តែវាមានថ្នាំពុលអញ្ចឹងពេល ប្រព្រឹត្តទៅវាផ្អែមហ៎ ប៉ុន្តែធម្មតាមនុស្សមិនដែលមានមិនមានវិបរិសារីទេទោះបីពេលអាសបាយនឹងមិនតាន់គិតអាចិត្តងាប់វានឹកឃើញហើយពីព្រោះចិត្តស្លាប់ទៅអ្វីដែលសន្សំនៅក្នុងចិត្តរឿយរឿយរឿយរឿយរឿយរឿយវានឹងឲ្យ និមិត្តអាពេលនោះអាពេលចិត្តងាប់នឹងអត់មានអំណាចទេដល់ពេលប្រព្រឹត្តព្រោះអីវាពុលព្រោះអំណាចព្រោះលុយកាក់ព្រោះតំណែងព្រោះស្អីស្អីចឹងទៅ នៅពេលហ្នឹងវងវែងហៅថាស្វឹងណាគណៈស្វឹង ហើយដល់ពេលចិត្តស្លាប់ដល់ពេលកម្លាំងវាអស់អ្វីដែលសន្សំនៅក្នុងចិត្តហ្នឹងវាចេញមកនិមិត្តឲ្យឃើញខ្លួនយើងឡើងមានឥទ្ធិពលអីមួយយ៉ាងទៀតថ្មឲ្យញាតិញោមមើលឲ្យលើសនឹងបន្តិចមិនមែនអ្នកប្រព្រឹត្តអញ្ចឹងមានសេចក្តីសុខទេមែនទេដេកមិនលក់ទេយើងមើលពីក្រៅហាក់ដូចជាគាត់នឹងបានសេចក្តីសុខណាស់ ប៉ុន្តែបើយើងមើលឲ្យជ្រៅបន្តិចអ្នកនោះគឺជាខ្ញុំកញ្ជះនៃតណ្ហាដាច់ថ្លៃមកយើងមើលពីក្រៅគាត់តកែគេតែបើមើលនៅក្នុងសុចរិតភាពមនុស្សដែលដើរបំផ្លាញសេចក្តីសុខរបស់គេ ដោយគិតថា ខ្លួនគាត់បានសេចក្តីសុបាយមកវិញយល់ច្រឡំហើយតាមពិតគាត់ជាខ្ញុំកញ្ជះរបស់តណ្ហាខ្លួនឯងប៉ុណ្ណោះឯងហ្នឹងហើយ ប៉ិនបើយើងមើលភ្នែកធម្មតាយើងឃើញតែគេនឹងសុបាយរីករាយប៉ិនអាត្មាមើលទៅអត់ឃើញសុបាយអីផងមនុស្សធ្វើអាក្រក់ហ្នឹងអាត្មាមិនដែលឃើញតែគាត់សុខផងគ្រាន់តែជាការខ្លែងបន្លំខាងក្រៅឃើញដើរតាណាភ័យខ្លួនដើរតាណាភ័យខ្លួនណាបើមានអ្នកយាមទេមានទៅចាំតាហ៊ានដើរតែឯងដូចអាត្មាដែរមែនអត់ មែនអត់យកកាលណាប្រព្រឹត្តក្តៅកាហាយលើប្រពន្ធកូន គេគេមិនគុំគេមិនខឹងទៅណាមិនដាក់តាហ៊ានយាមអីមនុស្សនឹងមនុស្សខ្លាហានមនុស្សខ្លាចមនុស្សខ្លាចហ្នឹងហើយហើយប៉ិនយើងមើលមកសន្ទុះទៅដូចអស់ចាណាស់ចឹងណាតែមិនមែនខ្លាំងខ្លាយដែរនោះបើជាសេចក្តីសុខពិតពុទ្ធមិនមែនថាអានឹងវាជាហេតុនៃសេចក្តីទុក្ខទេ គណថាយើងទុកតូចតាចសម្រាប់គ្រួសារយើងតិចតិចចឹងយើងទុកប៉ុណ្ណឹងទៅ អ្នកដែលមានអាទោសកំហុសនឹងកាន់តែច្រើនទៅសេចក្តីទុករបស់គាត់គ្មានណាយល់ទល់តែគ្នាគេបានដឹងថាគេទុកធំប៉ុណ្ណា ថ្មីថ្មីនេះអាត្មាឃើញឮព័ត៌មានមកអ្នកធំអ្នកធំដែលធ្លាប់អីប្រទេសប្រដាហ្នឹងអាត្មាដឹងព័ត៌មានច្បាស់ពីអ្នកធ្វើការ អ្នកខ្លះដែលយើងថាអ្នកមាន ស្រុកខ្មែរណាស់ហ្នឹងណាគាត់ថាគាត់គ្មានយុគណាដែលគាត់មិនដេកហូរទឹកភ្នែកទេពេលដែលគាត់ដេកលក់មិនហូរទឹកភ្នែកមានតែពេលគាត់សវឹងទេប៉ុន្តែបើយើងមើលពីក្រៅអ្នកស្រុកខ្មែរនៅណា មានជាងគាត់ប្រហែលនេះអត់ទេអ្នកដែលមកកាធ្វើនេះធ្វើនោះឲ្យច្រើនមែនទេណាណាអស់ចាយើងមើលទៅអស់ចា ប៉ុន្តែគាត់មានមិត្តភ័ក្តិជិតស្និទ្ធគាត់មួយគាត់ប្រាប់ថាគ្មានយប់ណាមួយ ដែលគាត់មិនសម្រក់ទឹកភ្នែកណាគាត់អាចពេញលក់ស្រួល តែពេលដែលស្វឹងអត់ដឹងខ្លួនហ្មងប៉ុន្លុយរាប់សិបលានសឹងតែធនាគារស្រុកខ្មែរគ្មានកន្លែងដាក់ទេ ប៉ុនយើងកុំមើលសេចក្តីសុខខាងក្រៅកុំឃើញអាអញ្ចឹងអញ្ចឹងថាសុខ no បើសិនជាមានអានឹងសុខនោះពពុទ្ធមិនទៅបួសទេ ពីណាស្រីច្រើនប្រហែលព្រះអង្គនោះមែនអត់កាន់តែគេសម្រាំងឲ្យ16000នាក់ព្រះអង្គយើងណា កាលមុនទៅបួស ហ្នឹងហើយនិយាយពីអង្គរៈកងតបក្នុងវាំងសិទ្ធតស្រីស្រស់ទាំងអស់គ្មានប្រុសអីមួយទេអត់មានអាម៉ាត់ប្រុសអីមួយគ្មានគឺថាអមអាផ្លូវទាំងអ្នកលឹកប្រាំទាំងអ្នកយាមទាំងតាហានគឺស្រីស្រស់ទាំងអស់ហើយយើងគិតទាំងអស់ចាណាអស់ចាបើព្រះអង្គរស់សេចក្តីសុខឃើញនៅកន្លែងហ្នឹងណាបងមិនទៅបួសគាត់ថាញ៉ៃញ៉ៃកន្លែងនេះញ៉ៃញ៉ៃ ហើយវិញមើលយើងវិញមួយទៅមួយថងមែនទេមែនទេហើយដល់យើងអត់ចំចំទៅជាប់ទៀតហ្នឹងអាអឺមិត្តភ័ក្ដិមួយគេនិយាយអឺប្រៀបធៀបពីជីវិតលោកណា ឃើញគេសឹកទៅមុនឃើញ គេបដើគ្នាឃើញអីតំណងរបស់គេណាហ្នឹងហើយព្រាមចេះទេអានោះឃើញគេខំរស់ស៊ីទៅត្នេះត្នោះអីចឹងព្រៀបដូចជាត្រីចឹងអឺព្រានគេដាក់ទ្រូដល់ត្រី ដែលបញ្ចូលទ្រូទៅវាមិនតដបដទៅវាលឺទឹកឆិចឆិចឆិចក្នុងហ្នឹងអាត្រីនៅខាងក្រៅទៅត្រីក្នុងនេះលេងស្រួលសบาย តាមពិតគ្នាកំពុងរស់ច្រកចេញមកត្រីនៅខាងក្រៅចេះតែគិតថាត្រីក្នុងទ្រូនឹងវាសុកមែនទេនេះត្រីក្រៅទ្រូនេះហ្នឹងហើយមានអីទៀតទេញាតិញោម